ព្រោះណាយើងគ្រប់ព្រះអង្គគ្រប់គ្នាក៏អញ្ចឹងទាំងយើងគឺថាសម្លឹងទៅលើអ្វីដែលជាជាទិសដៅ ជាខ្លឹមសារសំខាន់ក្នុងជីវិត ហើយនឹងមានស្មារតីគ្រប់គ្រងរក្សា ប៉ុន្តែមិនមែនក្នុងន័យហួងហែងដូចជាតណ្ហាឧបាទានដែលជាហេតុនៃសេចក្តីទុកទេអានេះគឺថារក្សារក្សាដូចយើងរក្សាសិលអញ្ចឹងហ្នឹងឯងឬក៏យើងរក្សានៅកុសលធម៌អញ្ចឹងដោយសតិសម្បជញ្ញៈក្នុងសេចក្តីខុសគ្នាអំពី ការហួងហែងចឹងរក្សាក្នុងទីនេះ គឺដោយសតិសម្បជញ្ញៈ ប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទគឺថាកុសលធម៌ហ្នឹងតគ្នាណា ទៅជាការរក្សាណាវាមានលក្ខណៈខុសពីការហួងហែងចឹងក៏ណាការរក្សាហ្នឹង គឺថាស្មារតីហ្នឹងកើតជាបន្តគ្នា ដែលបល័យហៅថាសាតតិកាគេថាបន្តគ្នាអញ្ចឹងនឹងឯងហើយយើងរីករាយ ជាមួយនឹងអ្វីៗដែលជាខ្លឹមសារនៃជីវិតនឹងចឹងទៅដែល ជាប្រយោជន៍ចឹងទៅ យើងមានសេចក្តីសុខហើយយើងមិនចេះតែទៅហួងហែងអ្វីអ្វីដោយសពគ្រប់បានទេក្នុងលោកនឹងចឹងបណ្ដាអ្វីដែលជារបស់ធ្ងន់យើងត្រូវដាក់ចោលបណ្ដាហ្នឹងឯងយើងត្រូវដាក់ចោល ដោយតែព្រះអង្គសម្ដែងភារិហវេបញ្ចខន្ធាជាភារៈធ្ងន់ណាស់បញ្ញខន្ធហ្នឹងយើងត្រូវដាក់ចុះដាក់ចុះហ្នឹងគឺខ្លឹមសារនៃពុទ្ធសាសនាទេអ្វីធ្ងន់ឥតប្រយោជន៍ហ្នឹងគឺដាក់ចុះអាហ្នឹងសង្ខេបឲ្យខ្លីមកអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងធ្លាប់ស្ដាប់សិក្សាដឹងពុទ្ធសាសនាមកគឺថាអាចប្រមូលសរុបបានហើយ ក្នុងពុទ្ធសាសនាគឺព្រះអង្គបដៅយ៉ាងណាគឺថាអ្វីដែលធ្ងន់ឥតប្រយោជន៍ឲ្យដាក់ចុះប៉ុណ្ណឹងយើងស្ដាប់បានទេប៉ុន្តែបើបងប្អូនកូនចៅមិនទាន់បានសិក្សាឲ្យបានច្រើនទៅទេលំបាកសរុបណាមិនដឹងសេចក្តីថាដាក់ចុះហ្នឹងយ៉ាងម៉េចណានឹងឯងគឺដែលអាចសង្ខេប ពាក្យសេចក្តីឲ្យខ្លីចុះវាតល់តែយើង បានដឹងដោយដោយពិសដានឹងបានយើងបំព្រួញពាក្យនៃមកវាខ្លីមែនប៉ុន្តែខ្លឹមសារវែងឆ្ងាយទលំទលាយនឹងឯងចឹងគឺអ្វីដែលធ្ងន់អត្តយោជត្រូវដាក់ចុះអ្វីៗក្នុងលោកនឹងប៉ុន្តែអ្វីដែលជាប្រយោជន៍នឹងត្រូវរក្សា រក្សាហ្នឹងវាគ្រាន់តែដូចចេះដូចថាក្បូនដែលយើងត្រូវឆ្លងពីត្រើយអាយទៅត្រើយនាយហ្នឹងឯងចឹងឯងដែលមិនតាន់ដល់ត្រើយនាយយើងមិនត្រូវចោលក្បូនទេហ្នឹងឯងយើងទុកក្បូនហ្នឹងតោងហែលទៅដោយដៃគឺសទ្ធាហើយដោយកម្លាំងជើងយើងធាក់ទឹកហ្នឹងឯងគោះទឹក ហែលទៅនឹងអានឹងគឺជាឈ្មោះនៃសេចក្តីព្យាយាមដល់បានដល់ត្រើយនាយហើយអានឹងវាអត់ចាំបាច់ត្រូវការក្បូនអីទៀតទេអានឹងគឺក្នុងការដែលយើងត្រូវរក្សាកុសលធម៌ហ្នឹងពុទ្ធបរិស័ទយើងទានសិលភាវនាគុណចាស់សិលសមាធិបញ្ញានឹងឯងជាក្បូនហើយអត្តភាពហ្នឹងសកាយៈដែលជាឧបាទានខណ្ឌហ្នឹង ជាត្រើយអាយចឹងគឺត្រូវលះបង់ត្រូវលះបង់ចឹងគ្រាន់តែថាយើងរក្សាក្បូននឹងតែប៉ុណ្ណឹងទេនឹងឯងតែត្រើយអាយដែលមានទុកទោសវិបត្តិយន្តរាយមានគ្រោះថ្នាក់មានភ័យមិនគួរយើងចម្ពាក់ចិត្តអាស្រ័យនៅអីទៅទេ នឹងឯងគឺគួរតែដាច់អាល័យលះបង់ណាទៅកាន់ត្រៃនេះគឺព្រះនិព្វាននឹងឯងណានឹងឯងមានអឺភ្លៀងចឹងណាមានភ្លៀងហ្នឹងឯងនៅនាវត្តចន្សោមអកធ្លាក់ភ្លៀងប្រយប្រយចឹងប្រយប្រយហើយនៅក្នុងរោង បត់ហ្នឹងពុទ្ធបរិស័ទអាចនៅបានជាង100នាក់ហ្នឹងហើយឥឡូវត្រូវរៀបសម្រួលនៅទីក្រៅចូលមកក្នុងហ្នឹងហើយនឹងអៀបគ្នាតិចទៅជើញជើញមកលើការាលហ្នឹងទៅលើការាលហ្នឹងទៅចូលមកចូលមកលើហ្នឹងទៅអឺអឺទៅទៅដើម្បីបាន ញាតិញោមពីក្រោយចូលមកផងហ្នឹងហើយតែកណាគុណចាស់មុនមកមុខទៀតនោះទៀតស្រ័យអូអង្គគ្រូកណាហ្នឹងហើយអឺកណាអឺដូចជាមិនមានអីធំដុំទេណាហ្នឹងឯងគ្រាន់តែ លឹមហ្នឹងហើយដោយតែក្តីជ្រះថ្លាដែល ពុទ្ធបរិស័ទយើងបានទទួលអំពីបរតនត្រ័យនេះយើងមានសេចក្តីរីករាយជ្រះថ្លាទាំងប៉ុណ្ណាអ្វីអ្វីផ្សេងផ្សេងយើង ក្រាន់តែយើងអបស្ទប់ ក្នុងកិច្ចការយើងមានហើយក៏ប្រើប្រាស់ទៅហើយបានជាប្រយោជន៍ដល់ប្រទេសជាតិដល់ប្រសាសនាចឹងទៅបើ មិនមានទេក៏យើងមិនចាំបាច់មិនត្រូវការអ្វីដែរពីព្រោះការដែលយើងបានដល់នៅបរតនត្រ័យហ្នឹងគឺគ្រប់គ្រាន់សម្រាប់យើងទៅហើយព្រោះណាហ្នឹងឯង ហើយក៏សូមត្រេកអរជាមួយ នឹង លោកគ្រូអាចារ្យគណៈកម្មការសីលវ័នសីលវតីគណាដូនជីតាជីនឹងឯងបងប្អូនប្រុសស្រីកូនចៅទាំងអបានទំនប់បំរុងនៅក្នុងទីវត្តភូមិឃុំប្រទេសមាសណាខាងលិចកើតអញ្ជើញដបងហ្នឹងតែសម្បូរវត្តមែនទេមកតាមផ្លូវ ដល់ម្ដល1គីឡូផងវត្តមួយណាហ្នឹងឯងគឺវត្តច្រើនណាស់តាមផ្លូវអំពីផ្សារទូកមាសហ្នឹងចូលមកចម្ងាយផ្លូវ8គីឡូដល់វត្តសោមអកហ្នឹងវត្តយ៉ាងច្រើនចឹងប៉ុណ្ណាហ្នឹងឯងហើយកូនចៅតើខ្ញុំកណាហ្នឹងអឺ មិនបាននឹកចាំថាធ្លាប់បានមកដល់ទៅលើកនេះលើកទី3ទេចាណែប៉ុន្តែអត់បានចាំទេនឹកថាលើកទី1ហ្នឹងប៉ុន្តែហ្នឹងណាដោយសារថាគុណចាស់បានរំលឹកជួយឲ្យបានត្រេកអរហ្នឹងណាហើយក្នុងទីវត្តបរិវេណធំល្អទៀតប៉ុន្តែមានព្រះវិហារស្អាតថ្មី ហើយទឹកដីក៏ធំទីកន្លែងធ្វើសាលាក៏សមរម្យនៅកណ្ដាលវត្តហ្នឹងឯងនេះជាដំណឹងដំណឹងព្រោះនឹកឃើញគុណចាស់ញាតិញោមនៅឆ្ងាយឆ្ងាយมันបាននិមន្តបានជើញឃើញអីទេគ្រាន់តែឮជាដំណឹងក៏បានជ្រាបហើយពុទ្ធបរិស័ទនៅស្រុកក្រៅ អាចនឹងនឹករលឹកថាជាស្រុក ភូមិកំណើតអីចឹងក៏នឹកនឹកស្រុកដែរណានឹកស្រុកណានៅក្នុងស្រុកខ្មែរសុខសបាយធ្វើបន់ធ្វើទាននឹងឯងអត់ឃ្លានមាន ក្ររបរត្រឹមត្រូវគឺថាជួញដូរក្នុងផ្លូវនៃសពរោះផ្លូវលោកផ្លូវធัวកុំឲ្យមានតោះផ្លូវល្អឥតខ្ចោះមេអង្គ8ហ្នឹងគឺពុទ្ធបរិស័ទចឹងប៉ុន្តែ យើងសិក្សាអ្វីៗនៅក្នុងលោកនេះគឺយើងរៀនតាមពុទ្ធសាសនានឹងឯងយើងតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធយើងលមួមតែរស់នៅបានសុខហើយណាកណ្ណាគុណចាស់ញាតិញោមបងប្អូនហើយយើងលមួមតែរស់នៅឲ្យបានសុខហើយហ្នឹងឯង ប៉ុន្តែទាល់តែយើងមកចត់កតវិជាក្នុងការ សិក្សាពធัวដែលជាអវាទរបស់ព្រះអង្គបើមិនចឹងវាអាចចិត្តនឹងឯងវាត្រូវកិលេសញុះញង់ចឹងដឹកនាំទៅដើម្បីថាឲ្យមានការហួងហែងទៅក្នុងរឿងដតីដតីផ្សេងផ្សេងទៅនាំឲ្យមានទុក្ខ ណានាំឲ្យមានកង្វល់ទៅនៅក្នុងជីវិតហ្នឹងព្រោះណាអឺมันបានសុខអញ្ចឹងមិនបានសុខតែតាមពិតជីវិតហ្នឹងល្មមតែរស់នៅបានសុខហើយអត់មានបញ្ហាអីទេផ្ទះសំបែងទីកន្លែងក៏មាននៅអាហារបរិភោគអីចឹងហើយសុខភាព វាធម្មតាទេ មានជំងឺរោគគាអីអញ្ចឹងប៉ុន្តែឥឡូវថ្ងៃហ្នឹងយើងបានរស់នៅហើយនឹងឯងចឹងបើមនុស្សច្រើនណាស់ត្រូវបាត់បង់ជីវិតទៅ ទាំងដែលមិនតាន់ដល់អាយុខៃផងទេហ្នឹងហើយមិនតាន់70 80អីណា បាត់បង់ជីវិតទៅ ទាំងនៅក្មេងវ័យនៅជាកុមារ មើលប្រហែលថ្ងៃហ្នឹងនៅតកែវាទៅណាដូចលងទឹកកូន3នាក់នោះហ្នឹងឯងមើលនៅក្មេងក្មេងសោះបងប្អូនលងទឹកស្លាប់ជាមួយគ្នាពុកម្ដាយហ្នឹងមានក្តីຕົកហើយចឹងណាព្រោះស្រឡាញ់ស្រឡាញ់បោកណាចឹងមួយបោកនឹងមួយ 2បូកនឹង1ទៀត3គឺថាសេចក្តីស្រឡាញ់ដល់អញ្ចឹងសេចក្តីទុកហ្នឹងក៏វាបូកទៅតាមហ្នឹងហ្នឹងឯងជីវិតហ្នឹងវាអញ្ចឹងដូច្នេះយើងបាននៅរស់ហើយគួរតែបានសុខណាគួរតែបានសុខស្ងប់ក្នុងចិត្តនឹងឯងយើងមិនមែនគ្រាន់តែរស់នៅតែទេអត្តប្រយោជន៍ឯណាយើងបានរស់ នៅយើងបានធ្វើបុណ្យណា ហើយយើងបានស្ដាប់ធัวយើង បានរៀនធัวរបស់ព្រះពុទ្ធអង្គបានការចេះ ដឹង បន្តិចបន្តិចហ្នឹងគឺថាប្រសើរណាស់ហើយអាកន្លែងហ្នឹងឯងដែលយើងត្រូវមានស្មារតីថែរក្សាយើងកុំរស់នៅចិត្តតែហួងហែងពិភពលោកនឹងគ្រប់រឿងទាំងអស់មិនបានទេចឹងរឿងក្នុងលោកនេះសម្រាប់ឲ្យយើងសិក្សាមិនមែនសម្រាប់ឲ្យយើងគ្រប់គ្រងហួងហែងទេ នឹងឯងហ្នឹងញាតិញោមក្រែងលោស្ដាប់រំលងកន្លែងហ្នឹងណាអឺក្រែងលោស្ដាប់រំលងខ្ញុំប្រកាសណា សុំថាម្ដងទៀតចាំអธิบายទៅ តាមក្រោយព្រោះញាតិញោមមិនតន់រៀបសម្រួលភ្លៀងត្រូវរើរូសទីកន្លែងនឹងឯងឥឡូវចាំស្ដាប់ ម្ដងទៀតទៅអំបញ្ញមិញដឹងថាម៉េចគឺ អ្វីអ្វីក្នុងโลกនេះដែលមានជាជីវិតរបស់យើងក្តីនឹងឯងក្នុងជុំវិញជីវិតនឹងក្តីនោះប្រុសស្រីអ្វីអ្វីទាំងអស់ធម្មជាតិមេឃដីមានភ្លៀងអត់ភ្លៀងអីទាំងអស់ហ្នឹងណាសម្រាប់ឲ្យយើងសិក្សាមិនសម្រាប់ឲ្យយើងគ្រប់គ្រងហួងហែងទេនឹងឯងតាមពិតបើយើងចង់គ្រប់គ្រង យើងចង់និយាយថាហួងហែងក៏បានដែរប៉ុន្តែក្នុងន័យរក្សាមិនមែនហួងហែង ដោយតណ្ហាបាទានទេគឺថាគ្រប់គ្រងរក្សាដោយសតិបញ្ញាអានឹងគឺថាគ្រប់គ្រងចិត្តនឹងឯងចឹងចិត្តតាំងរខេថមេធាវីនឹងគឺថាអ្នកប្រាជ្ញ មិនបកុលល្ងងខ្លៅអីមកធ្វើកិច្ចការងារនឹងបានទេគឺអ្នកប្រាជ្ញរមែងរក្សានៅចិត្តរក្សាក្នុងទីនេះគឺថារក្សាឲ្យចិត្តនឹងឯងបានប្រព្រឹត្តទៅត្រង់ល្អឧជុងការោតេមេធាវីឧសោការោវៈតេជានាងអ្នកប្រាជ្ញហ្នឹងលោកលោកធ្វើចិត្តនឹងឲ្យត្រង់ដូចជាជាងព្រួញ កាប់កូនឈើយកមកបកសបករោលភ្លើងពួតឲ្យត្រង់ដើម្បីបាញ់ឲ្យវាត្រូវណាហើយបាញ់ក្នុងទីនេះបាញ់បំបែកពងខ្មាំងកំចាត់បងនៅ មេរបស់កិលេសគឺអវិជ្ជានឹងឯងមិនមែនបាណារិបាទេ គឺថាជាការដែលសម្លាប់ នៅកិលេសក្នុងចិត្តសន្តានដោយ ដោយអាវុធគឺបញ្ញាយោធេថមេរាំងបញ្ញាវុធេអ្នកក៏ណាយោធេថមេរាំងយោធេថមេរាំងបញ្ញាវុធេអ្នកគឺថាច្បាំងជាមួយនឹងកិលេសមីដោយអាវុធគឺបញ្ញានឹងសិតតែពុទ្ធិកាក្នុងពគាថាធម្មវត្តទាំងចឹងគឺនិយាយម្ដងទៀតណា គឺថាអ្វីអ្វីក្នុងលោកនឹងសម្រាប់ឲ្យយើងសិក្សាមិនមែនសម្រាប់ឲ្យយើងហួងហែងទេប៉ុន្តែបើយើងហួងហែងគ្រប់គ្រងរក្សាដោយសតិដោយបញ្ញា គឺថាគ្រប់គ្រងរក្សាចិត្តរក្សាសិលរក្សាសេចក្តីល្អដែលជាខ្លឹមសារសំខាន់ក្នុងជីវិតដែលយើងគ្រប់គ្រងដោយសតិសម្បជញ្ញៈបានអញ្ចឹងទៅយើងរីករាយ ទៅក្នុងកិច្ចការងារដែលគុណចាស់បានបំពេញក្រៃលែងណាស់ ក្នុងពភ្នោះនេះគុណចាស់ហើយណោះក្នុងសម័យព្រះអរិយមេត្រីតែមើលក្នុងបៃដកលេខ18ប្រសូតទី3ហៅថាចក្រវត្តិសោតប៉ុណ្ណាហ្នឹងឯងអឺបាទិកៈសោតឧត្តមពរិកៈសោតចក្រវត្តិសោតហ្នឹងឯងព្រះអង្គសម្ដែង ទីសេរីសម្បត្តិរបស់ស្ដេចចក្រដែលសម្រេចឡើងដោយអំណាចនៃបុណ្យនឹងព្រះអង្គរៀបរាប់រហូតដល់ទៅ សម័យកាលនៃព្រះអរិយមេត្រីមានស្ដេចចក្រពត្តិទាំងហើយខ្ញុំមិនណាចេះតែរំលឹកលើកមករឿយរឿយនឹងឯងដាច់ចក្រពតនឹងពនាមប្របាទសង្ឃៈព្រះអង្គមានរតនៈ7ប្រការមានប្រាសាទកែវទៀតប្រាសាទកែវនឹងជាផលក្នុងកាលមួយហ្នឹងឪពុកនឹងបបួលកូនទៅកសាងកត់ថ្វាយព្រះបជ័យកពុទ្ធកណាហើយបានប្រាសាទនឹងកូននឹងបានហើយបានរួចហើយ រហូតដល់ទៅក្នុងសម័យពុទ្ធកាលហ្នឹងនៅផត្តយៈនគរហ្នឹងកើតជាកូនសិទ្ធិឈ្មោះផត្តជីហ្នឹងព្រះអង្គទ្រង់ប្រោសប្រទានពធទេសនាបានបួសសម្រាប់ព្រះអរហន្តបរិនិព្វានទៅហើយព្រះនាមផត្តជីបណ្ណាហ្នឹងកូនប៉ុន្តែឪពុកដែលបបួលកូនហ្នឹងនៅទេវលោកនៅឡើយសប្ងៃហ្នឹងក៏នៅទេវលោកដែរហ្នឹងឯងកូនបរិនិព្វានទៅហើយដែលដែលជួយធ្វើកត់ជាមួយនឹងឪពុកហ្នឹង ឪពុកនឹងនៅនៅមួយចន្លោះពពុទ្ធនឹងដល់ព្រះអរិយមេត្រី បានត្រាស់បានជាយត់មកកើតជាស្ដេចចក្រហ្មងចឹងហើយដល់តែពេលជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីដែលយើងហៅព្រះសិអាហ្នឹងគឺលះបង់ទ្រព្យសម្បត្តិរតនៈ7ប្រការអធិដ្ឋានឲ្យប្រាសាទដែលជាផល នៃការកសាងកត់ថ្វាយព្រះវិជ័យកពុទ្ធហ្នឹងអធិដ្ឋានឲ្យទៅជាបំណែកតូចតូចចែកអស់ ហើយព្រះអង្គមួយអង្គឯងជាស្ដេចចក្រនឹងមកបួសជាភិក្ខុនេះហើយមើលមើលកាលដែលនៅរតន7ប្រការជាស្ដេចចក្រសឹងតែមិនគ្រប់ដល់ពេលមកបួសនឹងមានសេចក្តីសុខអើយសុខរហូតដល់ទៅសម្រេចព្រះអរហន្តជាព្រះអរហន្តទៅបាទសង្ឃៈនឹងឯងឥឡូវនៅទេវលោកនៅឡើយទេប៉ុន្តែព្រះពុទ្ធអង្គទ្រង់សម្ដែងជាកតុកដល់ព្រះអរិយមេត្រីហ្នឹងឯងនៅឋាន តោសិតនៅឡើយទេព្រះបរមពុរិស័ទហើយព្រះអគ្គសាវកស្ដាំអគ្គសាវកឆ្វេងអីក៏នៅទេវលោកដែរបាទទុដ្ឋគមនីអភ័យចឹងដែលបានកសាងលោហៈប្រាសាទហើយនឹងសវណ្ណមាលិកៈចេតីជាដើមហ្នឹងនឹងសពថ្ងៃនៅទេវលោកនោះដែលនឹងបានជាអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីហើយប្របាទសទ្ធាទេសៈជាប្អូនត រាជវង្សមកហើយបំពេញកិច្ចបង្ហើយសវណ្ណមេរកៈចេតដីអីអីហ្នឹងមានសទ្ធាជ្រះថ្លាក្រៃលែងណាស់ក៏ណានឹងឯងបានជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីនឹងព្រះបាទសទ្ធាទេសៈនឹងសម្ដែង ក្នុងអង្គុត្រនិកាយតកនិបាតបៃដកលេខ41ទៀត នឹងឯក្នុងឋានៈសោតនិយាយពីលក្ខណៈនៃបុគ្គលដែលមានសទ្ធា3យ៉ាងហ្នឹងហ្នឹងឯងចឹងត្រឡប់មកវិញ ដែលគុណចាស់គង់នៅក្នុងពភ្នោះហ្នឹងមើលមើលក្រៃលែងជាងស្ដាច់ចាក់ទៅទៀតណាដាច់ចាក់នៅតែព្រះអង្គលះបង់មកបួសឃើញណាហើយបានទទួលលទ្ធផលគឺរួចផុតចាក់ទុកព្រះរាហុលទៅសូមកំណប់ទ្រព្យតាមពមេត្តាឲ្យទៅសូមដើម្បីបាន ជាស្ដេចចក្រពតត្រាធិរាជណាព្រះរាហុលមានលក្ខណៈជាស្ដេចចក្រណាប៉ុន្តែព្រះអង្គពិចារណាជ្រាបហើយព្រះអង្គត្រាស់ដឹងនោះព្រះអង្គមិនបានប្រទានឲ្យ សម្បត្តិក្នុងលោកនឹងទេសម្បត្តិស្ដេចចក្រនឹងក៏ដោយប៉ុន្តែគឺព្រះអង្គឲ្យចូលកាន់ភ្នោះទៅ ព្រះសារីបុត្រជាព្រះឧបជាព្រះមហាមុគលានជាព្រះអាចារ្យនឹងឯងដែលភិក្ខុទេវតតនឹងរំលឹករំលើករឿងនឹងទាំង នឹងឯងប្អូនស្រីត្រូវជាអគ្គមហេសីរបស់ស្ដេចចក្រគឺថាព្រះអង្គមិនចង់ឲ្យតកូលយើងនឹងរុងរឿងទេព្រះអង្គយើងទៅបួសប្អូនស្រីយើងក៏មិនបានជាស្ត្រីកែវហើយក្មួយយើង គឺព្រះរាហុលនឹងត្រូវបានជាស្ដេចចក្រព្រះអង្គមិនឲ្យ មុខមាត់មិនឲ្យភាពរុងរឿងដល់តកូលយើងទេនឹងនិយាយប្រាប់ដល់ទុនដល់ប៉ាណែនោះញាតហ្នឹង ឲ្យស្អប់ព្រះអង្គនឹងឯងនាំឲ្យក្មួយរបស់យើង ដែលនៅក្មេងនឹងឲ្យទៅបួសហើយយើងអាត្មាដែលដែលទៅបួសនឹងណាមិនមកពីជ្រះថ្លានឹងបកោដំទេ គឺដោយសារយើងនឹកក្មួយរបស់យើងនឹងឯងហើយក៏ទៅបួសតាមចឹងទៅនឹងដែលមានការសម្ដែងរៀបរាប់នៅ ក្នុងអត្ថកថា ព្រោះណាដែលតេតងនឹងព្រះអង្គម្ចាស់ទនតបាណិហ្នឹងចាំព្រោះណាហើយខ្ញុំកណាគ្រាន់តែរំលឹកថាព្រះរាហុលគឺដើម្បីថាឲ្យ បានទៅ ជាស្ដេចចក្រហើយនឹងគឺជាពុទ្ធអរោះហើយមើលអង្គទ្រង់មានប្រហប្រតិអនុគ្រោះនឹងឯងបើថាយើងវាធ្ងន់ ធ្ងន់ជាងគេហើយកូនហ្នឹងប៉ុន្តែ ចំពោះព្រះអង្គហ្នឹងគឺសត្វតោបការៈសម្បទាព្រះអង្គមាន ប្រគុណឧបការៈដល់សត្វព្រះអង្គមាន បហប្រតិអនុគ្រោះមេត្តាករណាស្មើស្មើគ្នាទេប៉ុន្តែឥឡូវនេះយើងលើកថាជាពុទ្ធអរោះណាស់ទៅហើយហើយមើលព្រះអង្គទ្រង់រៀបចំឲ្យព្រះរាហុលបួសនេះដូច្នេះគឺតម្លៃនោះគ្រាន់តែបួសជាសាមណេរនឹងអស់រហូតដល់ទៅ13ភាសា ចូលដល់បជន20ឧបសម្បទា បានកន្លះភាសាស្ដាប់ នៅក្នុងរាវលោវាទសោតនឹងសម្រាប់ព្រះអរហន្តមួយអន្លើ ដោយទេវតារាប់ចំនួនមិនអស់ទេព្រោះណានឹងឯងនេះដែលដែលយើងនឹកឃើញដល់ប្រភ្នោះនេះ គឺគុណតម្លៃណាស់ដែលគុណចាស់បានប្រើប្រាស់អត្តភាពនឹងដោយអប់រំបញ្ញាជាបន្តបន្តទៅ មិនបានប្រកម្មទុកដាក់អត្តភាពនឹងធ្វើជាអត្តាទូខ្លួនជាអាត្មាអញអីទេ ជាឧបករណ៍សម្រាប់សាងក្បូនទៅកាន់ព្រះនិព្វានតែប៉ុណ្ណោះអត់មានចាត់ទុកថាជាអាត្មាអញអីក្នុងអត្តភាពរូបកាយនឹងទេអានេះដូចជាកបិតប្រថៅអីដែលយើងខ្ចីគេមកដើម្បីកាប់ឈើកាប់អសីធ្វើក្បូនកាប់វួរចងធ្វើក្បូន ឲ្យវាអណ្ដែតទឹកដើម្បីយើងហែលទៅត្រើយនាយគុណចាស់ដល់តែពេលធ្វើក្បូនហើយគឺសងកបិតប្រថៅនឹងធ្វើគេវិញគឺអត់មានទុកដាក់ធ្វើអីទេព្រោះវាអស់កិច្ចអីដោយកបិតប្រថៅនឹងហើយនៅសល់តែក្បូនតែប៉ុណ្ណឹងទៅទេដល់ត្រើយនេះគឺថាចោលទាំងក្បូននឹងទៅទៀតហ្នឹងហើយព្រះនិព្វានជាអសង្កតធាតុជាទីបំផុតទុក្ខ វត្តដោវិឆេតោជាការអស់ទៅនៃវត្តដាក់កាត់ផ្ដាច់នៅវត្តដាក់គឺព្រះនិព្វាន អត់មានត្រូវការអ្វីអ្វីទាំងអស់ពីក្នុងโลกនេះចឹងគឺ ថាអត្តភាពនឹងដោយកបិតបថៅដែលខ្ចីគេមកតែប៉ុណ្ណឹងទេចឹងប្រគុណចាស់បានឱកាសប្រើណាប្រើណីទាំងសប្ថ្ងៃនោះប្រើទាំងអស់គុណចាស់មើលប្រើដើម្បីបានគង់នៅក្នុងពភ្នោះនឹងឯងទាំងហើយអប់រំចម្រើនសិលសមាធិបញ្ញានឹងជាក្បូនហើយនឹងជាក្បូន ហើយមានអីទៀតមើលមើលហើយសិលសមាធិបញ្ញាជាសង្កតៈធัวត្រូវរលត់អស់ទៅមិនមិនមានផ្សេសសល់ទេ ព្រះនិព្វានហ្នឹងទៀតយដ្ឋនិយមញ្ញជារូបបញ្ចៈអសេសੰងឧបរជតិវិញ្ញាណសនិរោធេនៈអេថេតាំងឧបរជតិតេ ហ្នឹងហើយព្រះនិព្វានគឺអសេសੰងឧបរិយតិហ្នឹងរលត់អស់មិនមានសេសសល់នៅ នាមរូបក្នុងទីណាទាំងការរលត់អស់មិនមានសេសសល់នៅនាមរូបក្នុងទីនោះព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណហើយនឹងទីបំផុត គឺថាចុតិចិត្តព្រះអរហន្តនឹងឯងរលត់ទៅចូលកាន់អនុបាទិសេសៈនិព្វាន អត់មានទុកអត់មានបញ្ហាអត់មានរោគនឹងឯងបញ្ញខណ្ឌនឹងដូចរោគ អញ្ចឹងទៅទេទាំងកណានឹងឯងការប្រើប្រាស់បច្ច័យ4ហ្នឹងត្រូវផ្សំជាមួយនឹងអរិយមេអង្គ8អាហ្នឹងទៅអាចធ្វើឲ្យរោគហ្នឹងជាសះស្បើយទៅបានទាំងហ្នឹងហើយអញ្ចឹងពុទ្ធបរិស័ទញាតិញោមបងប្អូនកូនចៅយើង ក៏មានទានសិលភាវនាដែរខំប្រឹងហែលទៅតាមប្រសង់ចឹងប្រសង់ជារៀមច្បង ដែលនៅក្នុងចូលៈកោបាលសោតដីដកលេខ22ហ្នឹងគឺព្រះអង្គប្រៀបដូចជាកងវាលគោដ៏ឆ្លាតឆ្លៀសក្នុងការចម្លងគោពីមគ្គភៈទៅខាងនគរវិទេហៈហ្នឹងឯងគឺថាត្រូវឆ្លងទលេគង្គាហ្នឹងហើយអស់លោក គ្រូពរណៈកសបៈមកលិកោសាលសិញ្ជ័យវេលត្តបតបពភៈកចាយណៈអចិតៈកេសៈកម្ពុលអីនិគុណតនេតបតសិញ្ជ័យអីហ្នឹងគឺថាมันអាចនឹងចម្លងសត្វលោកឲ្យបានដល់ព្រះនិព្វានគឺព្រះអង្គប្រៀបដូចជា កងវាលគោដែលមិនឆ្លាតឆ្លៀសចិត្តតែដេញគោឲ្យឆ្លងទៅ អត់មានទីឈប់ទីសម្រាកកោះអីនៅកណ្ដាលទន្លេហើយទៅដល់ ត្រើយនេះវាអត់មានកំពង់ឡើងទៅមានតែបលាស្បូវព្រៃសុបទ្រុបគ្របមកម្ល៉េះហើយកោនឹងវាវិលវល់ហែលត្រឡប់មកវិញ វាត្រូវ ទឹកគួចនឹងស្លាប់អស់ទៅ តែព្រះអង្គប្រៀបបីដូចជាកងវេលគោដែលឆ្លាតដឹងត្រើយអាយដឹងត្រើយនាយទាំងត្រើយអាយហ្នឹងគឺដែនដីរបស់មច្ចៈត្រើយនាយហ្នឹងគឺព្រះនិព្វាន ដឹងកលែងកដាលនឹងមានកលែងរៈសម្រាប់ឲ្យគោនឹងឯងឈប់សម្រាកជើងហើយមេហ្វោកនឹងហែលទៅ ត្រើយនាយនឹងមានកំពង់ឡើងទៅហើយគោជំទង់គោមេកូនគោអីហ្នឹងក៏ចេះតែទៅតាមគ្នាហើយគឺថាគោហ្វោងជាគោបាហ្នឹងដូចជាព្រះអរហន្តអញ្ចឹងណានឹងឯងហើយបន្តបន្តមកព្រះអនាគាមីព្រះសកតាគាមីព្រះសោតាបាន នឹងឯងសូម្បីតែបុគ្គលដែលតាំងនៅក្នុងសោតាបត្តមៈសទ្ធានុសារីធម្មានុសារីអីអីហ្នឹងដូចជាកូនកោហ្នឹងក៏ចេះតែទៅតាមមេនឹងឯងត្រែកម៉ម៉ហ្នឹងដូចហៅម៉ែម៉ែអញ្ចឹងណានឹងឯងហើយមេហ្នឹងក៏ម៉ម៉ដូចជាហៅតែម៉ៅម៉ៅអញ្ចឹងមកតាមម៉ែមកកូនរបៀបអញ្ចឹងគឺដឹងឯងហើយក៏ចិត្តទៅដល់ត្រើយនាយបានទាំងអស់អញ្ចឹងទៅដោយសារអីដោយសារ ព្រះដ៏មានពភាកនឹងឯងព្រះអង្គទ្រង់បានឆ្លងហើយព្រះអង្គទ្រង់ជំនាញក្នុងការសម្ដែងពធัวចម្លងសត្វលោកនឹងអញ្ចឹងពុទ្ធបរិស័ទយើងមានប្រសង់ទាំងជា ជារៀមច្បង ជា អ្នកឆ្លងទៅមុន បានជាយើងមានសង្ឃហង្សរណង្គិឆាមិនេះចាប់តាំងពីព្រះអញ្ញាកោនដេញ្ញៈព្រះបញ្ញវគិព្រះយោអីអីសម្លាញ់ប្រយោព្រះអរហន្ត សាវក60អង្គនៅ ព្រៃអសិបតនមគតេយវ័នក្នុងភាសាទី1របស់ព្រះអង្គនឹងក្រោយមកក៏មាន ព្រះអរិយៈព្រះផតិយៈ30អង្គចឹងទៅអនៅព្រះនេលកៈនោះមួយអង្គផងដែរហើយនឹងណោ1000អង្គបុរាណជាដិលវិខនឹងស្ដាប់នៅអាទិត្តបរិយាយសោត ទាំងអស់នឹងឯងទៀតហើយយើងចិត្តដល់ហើយថ្ងៃខួបកំណើតប្រសង់ទៀតកុំភ្លេចគុណចាស់ដឹកនាំផងចោះគឺថ្ងៃអាសាតប៉ុណ្ណមី ថ្ងៃដែលយើងរៀបចំចូលព្រះវសាហ្នឹងដង្ហែទៀនវសាវសកៈសាដកអីថ្ងៃពេញបូរមីហ្នឹងគឺជា ថ្ងៃ ខួបកំណើតនៃពធទេសនាបឋមចក្រពវត្តនសោតទៀតអស្ចារណាស់ហើយនឹងថ្ងៃ ខួបកំណើតព្រះសង្ឃ ហើយមើលទាំងប្រសង់ក្នុងពុទ្ធសាសនារាប់លានរាប់កោតអង្គណាដែលយើងប្រពថ្ងៃខួបកំណើតហ្នឹងនឹងគឺធំធំអីនៅណោះព្រះអង្គយាងចុះកាន់ប្រគួរនៃពវរមេតាព្រះអង្គទ្រង់សាងនៅអភិនិស្សក្រមថ្ងៃយមកៈបរិហាក៏មិនមែនធម្មតាអស្ចារ្យណាស់គណា ប្រុសមនុស្សនឹងទេវតា20កោតទៅឲ្យសម្រាប់មគ្គផលនៅទីផ្លោងទ្វាក្រុងសាវត្ថីនឹងឯងហើយបើយើងមានការចម្រុងចម្រើន ទៅទៀតទៅយើងរំលឹកណាឲ្យបាន ច្បាស់ឡើង នៅអសុជៈបុជាមួយទៀតថ្ងៃពេញបូរមីហ្នឹងឯង15កើតខែអសុជគឺជាថ្ងៃដែលព្រះអង្គ យាងចុះពីឋានតាវតឹងមកនេះនៅឯទៀបខ្លោងទ្វានគរសង្កស័កនឹងឯងអង្គដែងបរិហារៃលេងណាស់បើកលោកឲ្យ មនុស្សឃើញនរកហើយឲ្យឃើញទេវតាទៀតព្រះអង្គប្រទានពធទេសនា មនុស្សនិងទេវតា30កោតបាននៅ អមតៈធัวក៏ណាមនុស្ស 36យោជដោយជុំវិញ ដែលនៅចាំទទួលព្រះអង្គយាងពីឋានតាវតិកមកហ្នឹងគឺអសុជៈបុជាបណ្ណាហើយបានមួយខែមកកតិកៈបុជាអសុចកដឹកកដឹកហ្នឹងគឺថ្ងៃបរិនិព្វានរបស់ព្រះធម្មសេនាបតីសារីបុត្រមេតបធัวទាំងកណាហើយនឹងជាថ្ងៃល្អដែលយើងធ្វើបន់សំពះប្រខែហ្នឹងគឺមិនមែនមង្គលភ្ញាក់ផ្អើលទេ អានឹងរំលឹក ហើយក៏រំលឹកហើយកូនចៅជ្រាបទៅគឺជាការដែលយើងរំលឹកដល់ព្រះ បរមពុរិស័ទដែលជាសក្សបណ្ឌិតដែលជាទន្សាយបានបំពេញនៅបរមត្តបារមីលះបង់ជីវិតឲ្យទៀមដល់ព្រាមហើយក្នុងកាលនោះជាប្រអិនចឹងអិនតព្រាមនឹងជ្រះថ្លា បានយកថ្មមនោសិលាទៅគូរូបទន្សាយអធិដ្ឋានឲ្យឋិតនៅអស់កັບ កណារូបនឹងនឹងមាននៅក្នុងពជាដកហ្នឹងឯងគឺសសៈជាដកនឹងរឿងរ៉ាវដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងពីការបរិច្ចាគជីវិតរបស់ព្រះអង្គឲ្យទៅជាទានក្រៃលែងណាស់ទានគឺនាំឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធយើងគ្រាន់តែនឹកឃើញប៉ុណ្ណឹងយើងមានទាននឹងជាអារម្មណ៍អនាធិបតីគឺអារម្មណ៍ដ៏ជាទីគោរព ដែលពុទ្ធបរិស័ទញាតិញោមបងប្អូនកូនចៅមានសំណាងបណ្ណា ដែលបាននៅរស់ដើម្បីធ្វើទាននេះអាហ្នឹងឯងដែលយើងត្រូវរក្សាទាំងជីវិតរបស់យើងជាមួយគ្នានឹងកុសលធម៌ហ្នឹងឥឡូវជីវិតក៏បាននៅកុសលធម៌ក៏បានបំពេញដោយសទ្ធានឹងឯងនាំមកយ៉ាងសុខសាន្តល្អកល្អឿនហើយយើង នៅរកម្មរកោសឲ្យកើតទុករឿងអីទៀតរឿងដែលយើងកើតទុកមកពីយើងវាប្រាថ្នាហួងហែងច្រើនពេក រឿងនេះរឿងនោះដែលមិនគួរគួងហែងដែលគួរតែដាក់ចោះនោះហើយមិនព្រមដាក់ចោះមិនមិនព្រមលះបង់មិនបានបានដឹងថាវាអត្តប្រយោជន៍ទេហ្នឹងហើយវាសម្បូរណាស់ហើយក្នុងវត្តសង្សារនឹងភពជាតិកំណើត កើតមកតែងតែមានតែងតែបាន ទាំងជីវិតទាំងទ្រព្យធនអីនឹងយ៉ាងណាក៏លះបង់ទៅ មិនរួចផុតពីវត្តសង្សារទេ ហំប្រឹងណាស់មកជាតិហ្នឹងចឹងរួចទៅវាមិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងឯណា គឺត្រូវចាប់ផ្ដើមសាថ្មីឡើងវិញទទួលអត្តភាពមួយទៀតយកមកទំនុកបំរុងចិមបីបាច់មើលថែហើយយើងខំប្រឹងណាប្រឹងណីសឹងតែថាបើទ្រពសម្បត្តិវិញចាយ4 10ជាតិទៀតមិនអស់ផងប៉ុន្តែ វាត្រូវបញ្ចប់មួយជាតិហ្នឹងវាមិនអាចយកទៅទុកចាយជាតិក្រោយទេ ហ្នឹងឯងសូម្បីតែកំណើតជាមនុស្សហ្នឹងក៏នៅលើបនជាបច្ច័យដែរយើងមិនមែនមនុស្សហើយជាតែមនុស្សទៀតទេណាតែខ្វះបនគឺគេឲ្យយើងទៅចាំគោមិនមែនយើងកើតជាមនុស្សហើយចាំគោទេគឺកើតជាគោខ្លួនឯងហ្នឹងចាំខ្លួនឯងគោហ្នឹងណាហើយដែលខំប្រឹងមកជាតិហ្នឹងចោលទៅអស់បាត់ហើយហ្នឹងឯងហើយបើថាមានបនក៏ជាមនុស្សជាទេវតាអីចឹងទៅក៏នៅតែជាភេរៈហ្នឹងចឹង មានថាពីព្រោះដែលជាបរមសុខគឺអត់មានភេរៈដោយភពជាតិកំណើតអានឹងបានគឺអត់មានទុក្ខឲ្យតែមានជាតិកំណើតគឺមានទុក្ខកើតក្នុងភពជាតិណាក៏ដោយពីព្រោះវាជាភេរៈឯងឯងមកអញ្ចឹងដែលត្រូវឲ្យរវល់ដែលត្រូវឲ្យខ្វល់បើអត់ទៅវាមានចាំបាច់រវល់ខ្វល់អីតែដល់វាជាប់ទៅដោយកិលេសហ្នឹងវាចាប់ប្រកម្មធ្វើជាខ្លួនអញអញ្ចឹងទៅក៏ស្រឡាញ់ទៅហើយក៏ ត្រូវការនេះត្រូវការនោះដល់ទៅបានមកទៅគាត់ត្រេកអរទៅត្រេកអរអាហ្នឹងឯងដែលនាំឲ្យកើតទុករួចទៅខំប្រឹងអស់មួយជាតិហ្នឹងទៅ ចាប់ផ្ដើមពីសូន្យទៅវិញសាថ្មីក្នុងអត្តភាពដតីមិនមែន5ជាតិហើយណាដែលយើងវាជាអ្នកទោសត្រូវទទួលតរុណកម្មទទួលភារៈគឺបញ្ញខណ្ឌនេះ វាមិនមែន10ជាតិហើយណាវាមិនមែន100ជាតិនឹងរួចទេបើត្រឹមតែ100ជាតិវាវាខ្លី ទេវាតិចទេអានេះវាអត់មានទីបំផុតណាទៀតបើមិនប្រព្រឹត្តព្រះមច្ឆរិយធម៌ទេ គឺអត់អាចកាត់វត្តសង្សារបាន ទេ ហើយមើលបានការអីដដែលដដែលបើអត់មានបញ្ញខណ្ឌកើតទេ វាមានរឿងដែលយើងខ្វះខាតអីមានរោគអីមានការស្រេកឃ្លានអីមាន ស្អីដែលនឹងត្រូវរវល់ចិញ្ចឹមបីបាច់មើលថែអានេះព្រះអង្គប្រៀបថាដូចយើងចិញ្ចឹមមនុស្សខូចអញ្ចឹងដូចក្នុងអាស័យវិសោបមៈសោតដីដកលេខ35ហ្នឹងព្រះអង្គសម្ដែង ថាជា ខ្មាំងមហាពុទ្ធរូប4ជាអាសេរពឹសហើយបើដូចក្នុងមេកន្ធយៈសោតព្រះអង្គសម្ដែងអំពីរឿងរឿងចិត្តដែលប្រកបដោយរាគៈហ្នឹងមេបោកហ្មងទៀតមេបោកខ្លាំងណាស់គឺ មកអំពីយើងវាងងឹតភ្នែកផងងឹតហ្នឹងវាមិនមែនខ្វាក់អស់ក្របភ្នែកទៅទេគឺថាវាមានស្បែកហ្នឹងវាដកមកបាំងប្រស្រីភ្នែកហ្នឹងអាចជាបាលបានប៉ុន្តែអានៅពេលដែលយើងល្ងឹតហ្នឹងនៅពេលងងឹតហ្នឹងគេបោកបានហ្មងចឹងបោកបាន គេយកសម្ពុតអាកញ្ចាស់ប្រឡាក់ប្រេង ប្រឡាក់ខ្ជូងប្រឡាក់ក្អែលហើយគេថានេះសម្ពុតថ្មីសល្អស្អាតឲ្យយើងឆ្លៀកដណ្ដប់ទៅហើយយើងអយើងយើងអព្រោះយើងជឿទុកចិត្តគេហ៎នឹងឯងដល់ទៅពេលពួកញាតនឹងឯងជួយជាបាលនាំទៅគ្រូពេទ្យបកស្បែកភ្នែកអីនឹងជាទៅបានយើងដឹងថាសម្ពុត ដែលយើងស្លៀកដណ្ដប់នឹងសម្ពុតកញ្ចាស់សោះនឹងឯងគេប្រាប់ក៏មិនជឿដែរ ហ្នឹងហើយយើងជឿទៅអ្នកបោកណោះអាសពុតថ្មីសល្អស្អាតនៅនោះសនឹងឯងទៅហើយយើងដឹងហើយយើងដឹងអ្នកបោកយើងហើយយ៉ាងណាមិញណាណែអាស្បែកដែលបាំងភ្នែកឲ្យភ្នែកយើងងងឹតហ្នឹងអាស្បែកហ្នឹងគឺជាឈ្មោះនៃអវិជ្ជាហ្នឹងឯងយើងមិនដឹងថាមិនជាបញ្ញខណ្ឌមិនជាព្រះនិព្វានមិនអ្នកបោកយើងអត់ដឹងទេហ្នឹងឯងហើយអឺ សម្ពុតកញ្ចាស់ប្រឡាក់ក្អែលប្រឡាក់ប្រេងហ្នឹងអានឹងជាឈ្មោះនៃឧបាទានខណ្ឌឯសម្ពុត ថ្មីសល្អស្អាតហ្នឹងជាឈ្មោះនៃព្រះនិព្វានហើយអ្នកដែលបោកយើងហ្នឹង គឺចិត្តប្រកបដោយរាគៈអញ្ចឹងបានយើងសប្ថ្ងៃយើងត្រូវរង្គៀសជាមួយគ្នានឹងអវិជ្ជាដែល មិនដឹងនៅសច្ចធម៌នេះអត់ដឹងការពិតនេះ គឺធ្វើឲ្យយើងជឿជឿចិត្តបោកនឹងហ្មងចឹងចិត្តប្រកបដោយរាគៈទុសៈមោហៈនឹងណាយើងយើងជឿទៅទៅតាមនឹង ទៅតែម្ដងយើងសឹងតែថាអត់ជឿព្រះយើង មានសទ្ធាអីចឹងទៅយើងចេះតែជឿខ្លះប៉ុន្តែជឿអត់អស់ទេពីព្រោះមិនតាន់មានបញ្ញាឃើញច្បាស់ទៅណាយើងមិនមែនថាមិនជឿទេប៉ុន្តែវានៅក្នុងភាព រឹងរូសអីកិលេសអីអីហ្នឹងវាចេះតែបបួលទៅឲ្យឲ្យយើងសម្គាល់ថាជាយើងជារបស់យើងជាអ្នកដតីជារបស់អ្នកដតីអាចិត្តប្រកបដោយកិលេសនឹងវាសាងមនុស្សឲ្យយើងស្រឡាញ់វាសាងមនុស្សឲ្យយើងស្អប់សាងរឿងឲ្យយើងខ្វល់ណាខ្វល់ណីរហូតដល់ទៅកំណាញ់ចំណែនឆ្លោះប្រកែកទាស់តេងអីទៅបានទាំងអស់កើតទុកមីមីទៅជាមួយនឹងរឿងនេះរឿងនោះ ព្រោះណាក្តៅងុំក្នុងចិត្តទៅគ្មានស្រាកគ្មានស្រានអានឹងសិតតែរឿងដែលយើងជឿតាមចិត្តបោកប្រាស់នឹងឯងទៀតមានសេចក្តីត្រេកអរប្រកាន់ក្នុងរូបប្រកាន់ក្នុងវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងសភាពនៃចិត្តណាវាប្រកបដោយកិលេសហ្នឹងវាបោកសត្វលោកយើង បោកប្រាស់សត្វលោកយើងហ្នឹងឲ្យឲ្យជឿទៅតាមហ្នឹងចឹងហ្នឹងឯង ហើយតាមពិតណាអ្វីអ្វីជាបរមត្តធัวមានបច្ច័យកើតឡើងចឹងសញ្ញੰអតេនវាអត្តនិយេនវាគឺថាសញ្ញតោលោកាំងទាំងលោកនឹងសូនសូនចាក់ខ្លួននិងចាក់វត្ថុជារបស់ខ្លួនអត់មានអ្នកណាទាំងអស់ទាំងសង្ខារធัวសត្វអាស្រ័យបច្ច័យកើតឡើងគឺចិត្តចេតសិករូប នឹងឯងប៉ុន្តែចិត្តដែលប្រកបដោយកិលេសហ្នឹងវាគិតទៅថាជាយើងថាជាអ្នករតីអីអីចឹងនឹងឯងធ្វើឲ្យយើងប្រកែប្រកម្មជាប់ជំពាក់ទៅនៅ ក្នុងរឿងទាំងអស់ហ្នឹងនឹងឯងហើយកើតទុកស្រឡាញ់ស្អប់កប់តោះទៅចឹងទៅមិនសុខមិនស្ងប់ល្មមតែថាឲ្យបានសុខហើយមើលមើលទៀតនៅតែមិនបានសុខនៅតែ ឆ្កោះឆ្កៀលខ្វេះកកាយទៅក្នុងរឿងនេះរឿងនោះឲ្យកើតទុកមួម៉ៅក្តៅកាហាយរហូតដល់ទៅតោះតេងពាក្យសម្ដីហើយក៏ទៅជាមានការបញ្ឈឺចិត្តឬក៏ប្រមាថមើលងាយឬក៏មាននេះដាក់គ្នា ធំដុំរហូតដល់ទៅពិភពលោកនឹងឯងចឹងចឹងថាពិភពលោកមិនមានពុទ្ធសាសនាអីចឹងទៅតាមនឹង នឹងឯងពោប្រទេសដែលកាន់ពុទ្ធសាសនាតិចតួចទេយើងអ្នកកាន់ពុទ្ធសាសនាទាំងគួរតែរស់សេចក្តីសុខហើយជ្រក់នៅក្រោមមលប់នៃពុទ្ធ ជ្រក់នៅក្រោមមលប់នៃពធជ្រក់នៅក្រោមមលប់នៃប្រសង់អញ្ចឹងបានថានឹងឯងយើងកុំចេះតែហួងហែងរបស់ធ្ងន់ត្រូវដាក់ចុះហ្នឹងយើងត្រូវចាំអញ្ចឹងប៉ុន្តែមិនជឿទេ នឹងឯងតល់តែបញ្ញា បានឃើញច្បាស់នឹងឯងបញ្ញាបានឃើញច្បាស់ចឹងទៅគឺដូចជាការបកស្បែកភ្នែកនឹងចេញអញ្ចឹងដល់ឃើញ ច្បាស់ទៅវាដឹងថានេះវាសម្ពុតកញ្ចាស់នឹងប៉ាទានខណ្ឌនឹងឯងគួរឲ្យលឿយណាយគួរឲ្យលះបង់សម្ពុតថ្មីសល្អស្អាតឯនោះទេដែលគួរឲ្យត្រេកអរនិព្វានាភិរតោមច្ឆោសัพពទុក្ខាប្រមុចតៃតេ នឹងឯងគឺត្រេកអរនឹងព្រះនិទានទៅរួចផុតចាក់ទុកទាំងពួងហើយបានដឹងអ្នកបោកនឹងគឺចិត្តប្រកបដោយរាគៈអញ្ចឹងដល់តែពេលបានដឹងវាឈប់ជឿឈប់ជឿនោះគឺចិត្តដែលប្រសិជ្ជៈរាគៈនឹងឯងចិត្តដែលអស់តណ្ហាបាទាននឹងឯងអានឹងគឺឈប់ជឿហើយវាអស់ហេតុដែលនាំឲ្យមានសេចក្តីទុកហើយពីព្រោះអីពីព្រោះវាត្រូវលះបង់នៅអាសម្ពុតកញ្ចាស់គឺបញ្ញខណ្ឌនឹងឯងគឺថា មានភ្នែកបានឃើញច្បាស់សម្ពុតថ្មីសល្អស្អាតនឹងគឺបានឃើញព្រះនិព្វានជាច្បាស់ក្នុងព្រះនិព្វានអត់មាននរណាបោកបានទៀតទេនឹងគឺថាព្រះអង្គសម្ដែងក្នុងមេគុណរយៈសោតចឹងឲ្យមេគុណរយៈព្រាមនឹងបានស្ដាប់កុំឲ្យយល់ច្រឡំអំពីពាក្យថាអរោភៈមច្ឆេបយបរមញ្ញលាភ័ងនឹងគឺសំដៅយករូបកាយដែលជានាមិនមានរោគនឹង នឹងឯងព្រាមឯងដឹងទៅពីរោគឈឺក្បាលឈឺពោះអាតួបញ្ញខណ្ឌទាំងមូលហ្នឹងហើយគឺជារោគនោះឲ្យតែកើតមកជាសង្ខារគឺ មិនទៀងជាទុកជារោគជាបុសហើយព្រះនិព្វានបានមិនមានរោគអត់មានចាំបាច់ត្រូវការឆ្នាំទេតែអត់ឈឺទេអត់ចាំបាច់ត្រូវការឆ្នាំទេហ្នឹងហើយឆ្នាំហ្នឹងគឺអីបើនិយាយអំពីរោគគឺបញ្ញខណ្ឌបច្ច័យ4ហ្នឹងសម្បត្តិក្នុងលោកហ្នឹងវត្ថុកម្មគុណហ្នឹងណា អានឹងដូចជាឆ្នាំអញ្ចឹងដោយសារតែមានបញ្ញខណ្ឌហ្នឹងបានវាមានភាពខ្វះខាត ដើម្បីទំនប់មរងអញ្ចឹងវាធ្វើឲ្យត្រូវការដល់ទៅត្រូវការ បានមកវាត្រេកអត្រេកអវាទៅជាសមុទយៈសច្ចៈនឹងទៅទៀតទៅ បង្កើតឲ្យមានអភិសង្ខារគឺកម្មតតែងអត្តភាពថ្មីទៀតទោះជាយើងខំប្រឹង ទំនប់មរងមកជាតិនឹងបើប៉ុណ្ណាប៉ុណ្ណីក៏ដោយវាវាអត់អស់ទេវាអត់អស់ណា ចាប់ផ្ដើមដដែលឡើងវិញណាមើលមើលទាំងប៉ុន្តែសត្វលោកយើងវាលំបាកនឹងនឹងឆ្លងដំណាក់កាលហ្នឹងណាដើម្បីនឹងឲ្យមកដឹងវត្តសង្សារអីហ្នឹងបើមានសទ្ធាគ្រាន់ប៉ុន្តែសូម្បីតែមានសទ្ធាហើយមិនទាន់មានវិបស្សនាក៏នៅតែមិនទាន់នឿយណាយជាមួយនឹងបញ្ញខੰមហ្នឹងទេជឿកម្មផលជឿវត្តសង្សារប៉ុន្តែវានៅគប់សកាយៈទិដ្ឋិជាខ្លួនយើងក្នុងហ្នឹង នឹងវានាំរឿងច្រើនណាស់សកាយៈទិដ្ឋិដែលប្រកម្មថាជាខ្លួនយើងហ្នឹងតលតែវិបស្សនា ដឹងនាមរូបដឹងបច្ច័យរបស់នាមរូបឃើញបដិច្ចសមុបាទធัวមកទៀតបានកំណត់ចេះដឹងទៅក្នុងវត្តសង្សារគឺថាកម្មសកតាសមាទិដ្ឋិហ្នឹងគឺឃើញកម្មនឹងក៏ជាបច្ច័យមួយហើយនឹងបច្ច័យផ្សេងផ្សេងទៀតដែលមានអវិជ្ជានឹងជាប្រធាននាំឲ្យកើតកម្មនឹង ដល់អញ្ចឹងបានដឹងរឿងវត្តសង្សារដឹងអំពីលោកសមុទ្ទយៈការកើតឡើងនៃសង្ខារលោកនឹងឯងច្បាស់លាស់គឺជាវត្តដាក់ទុកវត្តសង្សារនឹងទៅតែម្ដងចឹងគឺថាអត្តប្រយោជន៍ទៅតែម្ដងសេចក្តីទុកដែលកើតឡើងនឹងចឹងគឺថាការដែលបានដឹងការទទួលអត្តភាពគ្រប់ជាតិគ្រប់កំណើតនឹងគួរឲ្យនឿយណាយចឹងហើយមិនគួរឲ្យយើង ត្រេកអរអីជាមួយគ្នានឹងការដែលយើងខំទំនប់បំរុងនៅអត្តភាពនឹងរហូតដល់ទៅមិនបានប្រព្រឹត្តព្រះមច្ចរិយធัวគឺអប់រំចម្រើនអរិយមេអង្គ8ទេញាតិញោមពុទ្ធបរិស័ទហើយទោះជាយើងមិនបានបួសអីនឹងយ៉ាងណាប៉ុន្តែយើងត្រូវពិចារណាណារឿងដែលយើងប្រឹងប្រែងយកចិត្តទុកដាក់សពថ្ងៃហ្នឹងវាមិនក្រទេវាសម្បូរណាស់វត្តសង្សារ គ្រាន់តែថាបើយើងមិនបានជួបពុទ្ធធម៌ប្រសង់ហើយមិនដឹងធ្វើម៉េចឥឡូវនេះដែលមានពុទ្ធធម៌ប្រសង់នេះណាគួរតែថាគឺថាយួរចិត្តបញ្ជូនចិត្តនឹងឲ្យមកនៅជាមួយបរតនត្រ័យចនិច្ចកាលទាំងយប់ទាំងថ្ងៃណាថាយើងមិនបានបួសដោយកាយក៏ត្រូវតែអប់រំចិត្តឲ្យនឹករលឹកពុទ្ធធម៌ប្រសង់នឹងនៅចិត្តនៅក្បែរហើយស្ងប់រងាប់លះបង់រឿងរ៉ាវក្នុងលោកប្រកែប្រកម្មឆ្លោះប្រកែកសពគ្រប់ នឹងឯងរឿងក្នុងលោកនឹងខ្ញុំណាចេះតែចង់រំលឹកយើងច្រើនតែបន្ទុកបដាក់ទៅលើអ្នកដតីវ័យវ័យហ្នឹងទៀតវាអត់បានដឹងអំពីរឿងអកុសលវិបាកខ្លួនឯងវាចេះតែភ្លេចកន្លែងហ្នឹងចឹងស្អីស្អីវាចេះតែបន្ទុកបដាក់មានអ្នកដតីចឹងទៅអាប្រកម្មដែលមានអ្នកដតីហ្នឹងវាជាសកាយៈទិដ្ឋិហើយ ហើយវានៅបដែតបដោយឲ្យអាគណិតចាប់ទោសចាប់កំហុសទៅឃើញថាអ្នកដតីនឹងឯងមានខុសអញ្ចេះខុសអញ្ចោះសពគ្រប់អញ្ចឹងទៅគឺវាវាអត់បានវាអត់បានដឹងថាអ្វីអ្វីទាំងអស់ហ្នឹងវាតេតួងនឹងវិបាកកម្មខ្លួនឯងដែលយើង ដឹងរឿងអ្នករតីវាសិតតេតួងនឹងការដែលបានឃើញទេចាក់ខវិញ្ញាណឃើញរូប គឺវាជាវិបាករបស់កម្មហ្នឹងបានវាដឹងរឿងណាហ្នឹងឯងបើមិនអញ្ចឹងវាអត់ដឹងរឿងហ្នឹងទេវាតេតងនឹងលឺហើយបានដឹងរឿងអាដឹងរឿងដោយមโนទ្វារវិថីនេះវាត្រូវតពីបញ្ញទ្វាមកឃើញហើយបានដឹងរឿងលឺហើយបានដឹងរឿងដូច្នេះត្រូវ ដឹងថាជាវិបាករបស់កម្មណានឹងឯងមិនមែនមានអ្នកដតីណាចេះតែមកធ្វើអីនិយាយអីថាអីប្រព្រឹត្តអី មកប្រមាថមើលងាយជេរស្ដីយួររបស់យើងបហាយើងអ្វីអ្វីទៅអញ្ចឹងអីណា តាមពិតគឺថាវាតេតួងនឹងវិបាកកម្មជាបរមត្ថហើយបានមโนទ្វេរវិធ័យចិត្តជាគណិតកើតឡើងគិតដឹងរឿងទៅ វាសាងរឿងវាសាងបុគ្គលឲ្យយើងស្អប់វាសាង បុគ្គលឲ្យយើងភ័យខ្លាចអីអីហ្នឹងតាមកិលេសក្នុងមโนទ្វេរ ឲ្យយើងស្រឡាញ់ស្អប់កប់ទាស់នឹងវាជាកិលេសក្នុងមโนទ្វារឬវិថីចិត្តវាតេតួងនឹងវិបាកតាមបញ្ញទ្វារនឹងមកប៉ុន្តែគឺយើងរំលង មិនបានទេចឹងត្រូវតែរលឹកឲ្យឃើញវិបាករបស់កម្មហ្នឹងប៉ុន្តែហើយនឹងអប់រំសញ្ញតាហ្នឹងទៅអត់មានអ្នកណាមកធ្វើអីយើងទេនឹងឯងដូច្នេះគឺថាត្រូវសិក្សាកំណត់ឲ្យដឹងចិត្តចេតសិករូបនឹងឯង ហើយបានប្រកាសច្បាស់ជាបរមត្តធัวបានវាអត់មានអ្នកដតីណាមណៃមកធ្វើឲ្យយើងរឿងអីរឿងអីទេដល់អញ្ចឹងទៅការដែលយើងបានចេះដឹងនៅក្នុងបរមត្តចិត្តចេតសិករូបនេះសូម្បីមានបញ្ញត្តិមកជាអារម្មណ៍ក៏វិបស្សនានឹងវាបានរារាំងនៅអាកិលេសដែលបដិបកជាមួយទៀន កិលេសដែលបរិបៈជាមួយសិលកិលេសដែលបរិបៈជាមួយមេត្តាករណា ជាមួយនឹងការអប់រំសេចក្តីស្ងប់អីអីហ្នឹងគឺវាវាហាមឃាត់តណ្ហាមានអ្នកទិដ្ឋិអីអីទាំងអស់ហ្នឹងអាហ្នឹងឯងដែលវាបដិបៈជាមួយគ្នានឹងកុសលធម៌ថ្នាក់ទានណសិលអីសពគ្រប់ហ្នឹងដល់ទៅវិបស្សនាវាហាមឃាត់វាតៈទាំងកបហានៈលះបង់នៅកិលេសទាំងអស់ហ្នឹងអញ្ចឹងទៅ នៅពេលដែលមានបញ្ញត្តិមកជាអារម្មណ៍គឺថាទៀនសិលភាវនាកើតឡើងប្រងព្រាតទៅហ្មងចឹងដូចយើងដាំដំណាំហើយយើងកាប់ស្មៅកាប់ព្រៃចេញណាអូវាស្រឡះទៅណាដំណាំនឹងលូតលាស់ល្អទៅទៅហ្មងចឹងដែលនៅតូចនឹងត្រូវថែអញ្ចឹងដល់ធំទៅវាមានអីវាទៅជាគ្រួបសង្កត់ធ្វើឲ្យកូនស្មៅកូនព្រៃនឹងវាស្លាប់ទៅវិញទៅណាដោយសារមកលុបដែលគ្របសង្កត់មកនឹងប៉ុន្តែដែលនៅតូច គឺត្រូវតែរក្សាអញ្ចឹងកាប់អាកូនឈើកូនព្រៃស្មៅអីហ្នឹងឲ្យស្អាតទៅហ្នឹងឯងត្រូវជ្រុំដីត្រូវដាក់ជីត្រូវមើលថែ ការពារមានរបងមានអីអីតាមហ្នឹងត្រូវថែកុសលធម៌ហ្នឹងអញ្ចឹងតែត្រូវបណ្ដោះបណ្ដាលរហូតដល់បានអរិយមគ្គដល់អរិយមគ្គមានត្រូវថែទេព្រោះអរិយមគ្គកើតមួយគណៈធ្វើកិច្ចសម្លាប់កិលេសហើយហ្នឹងត្រូវថែលោកយៈកុសលហ្នឹងឯងត្រូវបណ្ដោះបណ្ដាលអប់រំហ្នឹងឯង ជាពិសេសគឺផ្ដើមឡើងពីដំបូងហ្នឹងដែលនៅតូចតូចហ្នឹងបើធំគ្រាន់ហើយយើងដូចដងដូចស្វាយអីមានចាំបាច់ស្រោចទឹកអីនឹងឯងដល់រដូវភ្លៀងក៏ល្មមអញ្ចឹងទៅនឹងឯងហើយបើនៅតូចតូចមិនបានទេតែរាំងភ្លៀង4 5ថ្ងៃអីត្រូវស្រោចទឹកហើយបើមិនស្រោចវាស្វិតអាហ្នឹងការដែលយើងត្រូវថែរក្សាសទ្ធាដែលទៅតែបដោះបដាឡើងក្នុង កុសលទានសិលអីអីហ្នឹងដល់ទៅពេលមានសតិប្បដ្ឋានវិបស្សនាអញ្ចឹងទៅដំណាំនឹងលូតលាស់លឿនណាស់កុសលធម៌ហ្នឹងអញ្ចឹងពីព្រោះវាយើងមិនបានចាប់យកបញ្ញខណ្ឌយើងនឹងមកចេះតែហួងហែងជាយើងហើយនោះគេ វាអត់មមទេចឹងវាអត់មានការប្រកម្មមមទៅក្នុងសេចក្តីនឹងទេ ចិត្តចេតសិកដូចតែគ្នាហ្នឹងវាគ្រាន់តែសន្មត់រៀងរៀងខ្លួនតើវាមានយើងឯណាមែនទេចិត្តចេតសិករូបហ្នឹងនោះ វាអត់ទេជាបរមត្តសុទ្ធទេវាអត់មានទិដ្ឋិចូលទៅចាប់ប្រកម្មថាយើងហើយក៏វាអត់មានចិត្តតែមកគំត្រួតទំនប់បំរុងយើងនឹងឲ្យសុខឲ្យសប្បាយហើយមានការបៀតបៀនអ្នកដតីរំលោភឆ្លៀនពៀនកាប់សម្លាប់អីទៅដល់អ្នកដតីអីទេពីព្រោះអ្នកដតីក៏តែចិត្តចេតសិករូប វាមានស្អីដែលយើងចេះតែមកប្រកាន់ចិត្តចេតសិករូបរមត្តនឹងថាយើងហើយទៅប្រហារដល់អ្នកដតីអីណា វាចិត្តចេតសិករូបដូចតែគ្នា វាអត់មានហេតុដែលនាំឲ្យ ប្រព្រឹត្តទៅក្នុង បញ្ញវេរាទៅបានទេ ដោយអំណាចនៃការអប់រំចម្រើននៃវិបស្សនាញាណនិងមគ្គញាណនឹងនឹងឯងទៅវាសម្បូរទៅដោយទានសម្បូរទៅដោយសិលសម្បូរទៅដោយមេត្តាឃើញណាគឺ សូម្បីតែថាអ្នកដតីនឹងមកលួចកាប់ជេកយើងអីចឹងទៅនឹងឯងលួចប្រាក់កាសមន្តាអីចឹងទៅនឹងឯងមិនមិនរបស់នឹងដូចថាវាពុកភ័យចោលស្អុយចោលរលួយចោលអីចឹងទៅថានឹងគួស្ដាយទៅចុះយើងគ្រាន់ថាគួណានឹងឯងពីព្រោះអ្នកតន្ត្រីវាអត់បានបរិភោគប្រើប្រាស់នឹងឯងវារលួយចោលវាឆេះចោលអីចឹងទៅវាខាតវាបង់ ទឹកលិចអីចឹងទៅប៉ុន្តែអានេះគ្រាន់តែយើង មិនបានបរិភោគអ្នករតីគេបរិភោគទេតើគេកាប់ជេរជឿទៅនឹងគេលួចមន់លួចទាលួចប្រាក់អីទៅនឹងគេបានបរិភោគទៅតើមិនមែនចោលណាប៉ុន្តែវាគ្រាន់តែប៉ុណ្ណេះវាគ្រាន់តែថាយើងមិនគ្រប់គ្រងអំពើបាបអំពើបាបរបស់អ្នករតីហ្នឹងវាជាអារម្មណ៍ដែលឲ្យយើងអាណិត ទៀតណាវាឲ្យយើងអាណិតថាបាបហ្នឹងវាធ្ងន់ណាស់អាការដែលប្រព្រឹត្តអត្តនេតិហ្នឹងណាលួចហ្នឹងណាបោកប្រាស់ហ្នឹងណាឆក់ដណ្ដើមហ្នឹងណាកាប់សម្លាប់ហ្នឹងណាវាជាបាណាតិបាតសម្លាប់សត្វវាបរិភោគបានហើយប៉ុន្តែវាបាណាតិបាតលួចហ្នឹងវាបានហើយបោកប្រាស់គេវាបានហើយបរិភោគបានហើយបរិភោគទៅចោលប៉ុន្តែវាបាប វាអាណិតទៅអាបាពីវេរានឹងវាគុណច្រើនណាស់ គិតទៅនៅក្នុងរឿងຕົកតោសຕົកលំបាកហ្នឹងវាក្រៃលែងណាស់ហើយវាលួចចំអ្នកមានសិលអីអីលួចចំរបស់ពុទ្ធពធប្រសង់អីអីចឹងទៅទៀតវារឹតតែបាបខ្លាំងណាស់អានឹងវាចឹងទេយើងមិនគ្រប់ត្រួតដល់អំពើបញ្ញវរិយនឹងទេប៉ុន្តែបើក្រំតែថា អ្នកដតីនឹងឯងបានរបស់នឹង ទៅយកពីយើងទៅគាត់មិនមែនចោលណាគាត់យកទៅបរិភោគទេតើមើលមើល ហើយអាគាត់បរិភោគនឹងយើងបរិភោគមានខុសអីគ្នាអានឹងតលតែយើង មានវិបស្សនាទេតែកំណត់ដឹងឧបាទានខំ5ទៅវាស្មើ គ្នា ដោយសាមញ្ញលក្ខណៈចិត្តចេតសិករូបនឹងណាវាស្មើគ្នា គឺថាដោយបរមត្តអត់មានយើងអត់មានអ្នករតីទេសង្ខារធัวអាស្រ័យបច្ច័យដូចគ្នាអញ្ចឹងណាអ្នករតីបានអីក៏ចិត្តចេតសិករូបនឹង ដែលថាជាអ្នករតីវាមានខុសអីពីយើងបាន វាយើងយកចិត្តចេតសិករូបមកធ្វើយើងតែតើមិនមែនខ្លួនយើងមែនតេននេះណាគេណាវាដូចតែគ្នាវាមានអីយើងត្រូវតែចំណែននឹងអ្នកអតីចង់យកមកឲ្យអ្នកណា ថាអើយើងចំណែនគេណាចង់យកមកឲ្យយើងវាមានយើងឯណាមែនតេនវាមានតែចិត្តចេតសិករូបហ្នឹងហើយចុះអ្នកដតីដែលបានហ្នឹងមិនចិត្តចេតសិករូបស្រាប់ហើយចាំបាច់យកមកឲ្យអ្នកណាទៀតគេណាអានឹងវាតលតែមានវិបស្សនាវាជាឧបការៈអញ្ចឹងខ្ញុំកណាលើកឧទាហរណ៍អញ្ចឹងទៅ ហើយយើងស្ដាប់ឲ្យស្រួលបួលទៅក្រែងលោថាគួរឲ្យចង់អស់សំណើចណាគឺវាដូចថាអ្នកដតីដែលយកបើយើងបោកយើងអីអីទៅនឹងគឺថាគេយកទៅបរិភោគទេតើគេយកទៅអីនឹងអីអញ្ចឹងគួរឲ្យយើងអស់សំណើចឬក៏យើងមិនជឿយើងស្អីហ្នឹងអាហ្នឹងវាមិនតាន់ដល់កម្រិតជឿណា នឹងឯងចាហើយជួនកាលយើងអាចស្ដាប់ច្រឡំថាយើងគំត្រួអំពើបាបអីអីមែនទេនិយាយក្នុងសេចក្តីនេះ គឺបានដេកថាអារម្មណ៍អីក៏មិនមែនសម្រាប់ជាអារម្មណ៍ឲ្យយើងខឹងដែរវាអត់មានអារម្មណ៍ទេសម្រាប់ឲ្យយើងក្រោតថាអាកោជាម៉ាំងអវៈធីម៉ាំងអជីនីម៉ាំងអាហាសេមេគេបានជេរយើងប្រមាថមើលងាយយើង គេបហាយើង គេផ្ចាញ់ចាយើងគេយួររបស់យើង បើគិតអញ្ចឹងចងគំនុំគុំស្អប់អញ្ចឹងព្រះអង្គត្រាស់ថាមិនរួចផុតចាកពីវេរាទេ មិនស្ងប់រងាប់ចាកពីទេនឹងឯងចឹងវាតល់តែតាកទួងនឹងវិបស្សនាចឹងកុសលនឹងមានអានុភាពធំណាថ្នាក់តបឋាននឹងណាគឺថារារាំងនៅកិលេសឧបកិលេសដែលវាបដិបកជាមួយទានសិលភាវនាវ័យវ័យដែលមានបញ្ញត្តិមកជាអារម្មណ៍នឹងគឺថាទានកើតឡើងសិលកើតឡើង សម្បថៈកើតឡើងស្ងប់រងាប់មានសេចក្តីសុខសាន្តទៅតែម្ដងទៀតដោយអំណាចកុសលថ្នាក់វិបស្សនាជាឧបការៈហើយទានសិលសម្បថៈនឹងជាឧបការៈដល់វិបស្សនាទៅវិញឲ្យដល់ទៅមគ្គញានទៅទៀតគឺណាកាលណាគុណចាស់មើលប៉ុន្តែកាលណាបើយើងចែកយើងចែកគេដោយអំណាចនៃសេចក្តីប្រកាន់អញ្ចឹងទៅមិនត្រឹមតែយើងអនុគ្រោះឲ្យអភ័យ ទៅដល់អ្នកដែលមានការប្រព្រឹត្តនៅការបោកប្រាស់ការលួចប្លន់អីអីទេគឺថាសំបីតែការងាររបស់យើងនឹងក៏ប្រព្រឹត្តទៅក្នុងបញ្ចវិរិយដែរត្រូវសម្លាប់សម្លាប់រាប់ជីវិតម្អស់ត្រូវអត្តនេទានត្រូវបោកប្រាស់ការមេសមិច្ឆាចាមុសា បំផ្លាញស្មារតីខ្លួនឯងអីនឹងយ៉ាងណាយ៉ាងណាដោយកាមគុណដោយគ្រឿងញៀនគ្រឿងស្រវឹងអីគឺទៅបានទាំងអស់ដោយសក្កាយៈទិដ្ឋិអបកម្មតួខ្លួននឹងគឺវាមេឲ្យប្រព្រឹត្តភ័យនឹងពៀវេរានឹងទៅតែម្ដងចឹងក៏ណាប៉ុន្តែដល់តែពុទ្ធបរិស័ទយើងនេះ មានមហាកុសលគ្រប់គ្រងដោយសតិសម្បជញ្ញៈមកជ្រក់ក្រោមលុបពុទ្ធជ្រក់ក្រោមលុបធัวជ្រក់ក្រោមលុបប្រសង់រតនៈទាំង3ជាសម្បត្តិរបស់យើងនោះវាលឹះលុបក្រៃលែងណាស់អ្វីអ្វីរតីរតីទៀតនឹងជាសបកសបកទៅចឹងទៅទាំងណាយើងមានសេចក្តីសុខជាមួយបរតនៈត្រៃណានឹងឯងទាំងហើយដែលដែលយើង ជាច្បាស់ចុះសុខក្នុងបរតនត្រ័យតេតួងនឹងវិបស្សនានឹងឯងដែលបានដឹងនាម រូបដឹងសេចក្តីពិតទៅបានថាពុទ្ធព្រះអង្គត្រាស់ដឹងមែនព្រះអង្គសម្ដែងពធដើម្បីឲ្យអ្នកដតីបានត្រាស់ដឹងផងដល់អញ្ចឹងកណ្ដាគុណចាស់វាអត់មានគិតពីរឿងខ្លួនយើងអីនឹងដើម្បីថាឲ្យតែយើងអ្នកអ្នកមានអ្នកបានអ្នកបរិភោគណាអ្នកដតីគឺមិនបានទេអ្នកដតីនឹង ហើយអ្នកដតីនឹងមានការបោកប្រាស់ទ្រព្យសម្បត្តិអីយើងបានទៅខឹងក្រោតមួម៉ៅក្តៅក្ហាយអីសពគ្រប់នឹងទៅដើម្បីនឹងទៅធ្វើយ៉ាងម៉េចឲ្យអ្នកដតីនឹងដល់នៅសេចក្តីទុកក្តីលំបាកអីផ្សេងផ្សេងរឿងផ្សេងផ្សេងក្នុងលោកហ្នឹងអាហ្នឹងគឺមិនមានសម្រាប់ព្រះអរិយបុគ្គលទេយើងនិយាយដល់ព្រះអរិយតែហ្មងទៅ នឹងឯងហើយស្ថិតនៅក្នុងការវឹកហាត់អប់រំដើរតាមគន្លងព្រះអរិយៈក៏ទៅដូចគ្នាស្លូតបូតត្រឹមត្រូវត្រង់សុខស្ងប់រងាប់នឹងឯងគឺខ្លួនយើងអ្នកបរិភោគហើយនឹងអ្នករតីបរិភោគនឹងណាទោះជានៅខុសគ្នាខ្លះដោយអំណាចកិលេសដែលលះមិនតាន់អស់ហ្នឹងប៉ុន្តែវាមិនមែនដល់ទៅខុសគ្នាពេកទេចឹង ពីព្រោះវាមិនឃើញ ថា អ្នកតីបរិភោគហើយយើងបរិភោគហ្នឹងវាខុសគ្នាប្រមាណទេពីព្រោះអ្នកតីគឺចិត្តចេតសិករូបយើងក៏ចិត្តចេតសិករូបវាមានខ្លួនយើងពិតប្រកបមកពីណាមកចាប់យករបស់ក្នុងលោកដូចតែគ្នាហ្នឹងអញ្ចឹងអ្នកតីចិត្តចេតសិករូបដែរតើណាដែលខ្សែផ្សោយបរិភោគនឹងដែលពោលថាដណ្ដើមពីយើង លួចពីយើង បោកប្រាស់ពីយើងអីអីទៅនឹងវាមានឆេះភ្លើង អស់ទៅណាអត់បានបរិភោគទាំងអស់គ្នាអីណាដែលគួរឲ្យយើងស្ដាយផ្ទះផ្ទែងទៅនោះនឹងឯងប៉ុន្តែវាមានចំណុចមួយទៀតដែលគួរឲ្យយើងអាណិតដែលត្រង់ដែលថាអ្នកដតីហ្នឹងវាប្រព្រឹត្តនៅបញ្ញវេរាប្រព្រឹត្តអត្តនេទៀតហ្នឹងវាវាគួរឲ្យអាណិត ត្រង់ដែលថាប្រព្រឹត្តបាបបើថាបានមានបានបរិភោគហូបចុកដោយកិច្ចការងារត្រឹមត្រូវអានឹងយើងមុខទីតាទៅតែហ្មងយើងត្រេកអរទៅតែហ្មង សូមឲ្យបានសេចក្តីសុខចុះព្រោះកិច្ចការងារសុចរិតត្រឹមត្រូវគឺថាបានសេចក្តីសុខទៅ អ្នកដតីដែលបរិភោគប្រើប្រាស់ហ្នឹងក៏វាចិត្តចេតសិករូបហ្នឹងគឺយើងអត់មានបែងចែកចិត្តចេតសិករូបយើងនិងអ្នកដតីហ្នឹងឲ្យខុសគ្នាទៅណាទៅណីអីទេចឹងប្រហែលប្រហែលតែគ្នាហ្នឹងយើងក៏ដូចគេគេក៏ដូចយើងអត្តានាំងឧបមាំងកាត់ថ្វាមានខ្លួនឯងជាគ្រឿងប្រៀបធៀបនឹងពុទ្ធដីកាទាំង ប៉ុន្តែអានឹងដែលលំបាកឲ្យមនុស្សយើងជឿណាពីព្រោះវាបែងចែកយើងគេដោយសារតែទិដ្ឋិដោយសារតែមាននេះប្រកម្មបញ្ញខំនឹងឯងតែដល់ទៅវិបស្សនាឃើញបញ្ញខំដោយសាមញ្ញលក្ខណៈយើងក៏អត់គេក៏អត់មានឧបាទានខំដូច្នេះវាវាអត់មានអីដែលត្រូវដណ្ដើមគ្នាទេរបស់ក្នុងលោកហ្នឹងព្រោះហេតុដូច្នេះដើម្បីឲ្យអ្នកដតីនឹងឯងបានបរិភោគរួមគ្នា គឺដែលព្រះអង្គត្រាស់ក្នុងសារានិយធัวហ្នឹងព្រះអង្គត្រាស់ថាសាធារណភោគីហ្នឹងហើយនៅក្នុងមេត្តាកាយកម្មមេត្តាវិជ័យកម្មមេត្តាមនោកម្មទាំងទីចំពោះមុខទាំងទីកំបាំងមុខដល់មកទី4នេះសាធារណភោគីនេះបរិភោគជាសាធារណៈចែកគ្នានេះបានទី5នឹងគឺសីលសាមញ្ញតា ទី6ទិដ្ឋិសាមញ្ញតា ក្នុងសារានិយធម៌នេះនេះត្រង់ទី4នេះសាធារណភោគីគឺចែកគ្នាបរិភោគនេះ អានឹងឯងគឺកាលណាបើយើងចែកឲ្យអ្នកដតីអញ្ចឹងទៅអ្នកដតីក៏បានបរិភោគហើយអត់មានបាបកម្មពីវេរាអីទេព្រោះអ្នកដតីនឹងអត់បានមកលួចពីយើងតាមពិតវាមិនមែនយើងទៅតោះត្រង់នៃអ្នកដតីមកយកពីយើងបានទៅបរិភោគនឹងទេវាដូចតែយើងបរិភោគអញ្ចឹងបញ្ញខណ្ឌដូចតែគ្នាហ្នឹងប៉ុន្តែវាក្រំតែថាវាជារឿងបាបកម្មយើងវាអាណិតកន្លែងហ្នឹង អញ្ចឹងអាអ្នកដតីដែលយកពីយើងទៅបរិភោគក៏វាមិនមែនជាអារម្មណ៍ដែលឲ្យយើងខឹងស្អប់គឺនេះវាទៅជាអារម្មណ៍ដែលឲ្យយើងមានមេត្តារីករាយជាមួយគ្នាអញ្ចឹងទៅតែតើហើយអាត្រង់ដែលអ្នកដតីធ្វើបាបកម្មក៏មិនមែនជាអារម្មណ៍ដែលឲ្យយើងខឹងស្អប់វាឲ្យយើងអាណិតតែតើយើងវាច្រើនតែអាណិតយឺតឃើញអ្នកទទួលអកុសលវិបាកទុកវេទនាអញ្ចឹងចុះអាណិតអូយអាណិតប៉ណ្ណឹងកាលពីអ្នកនឹងធ្វើបាបយើងខឹងយើងស្អប់ អូយអញខ្មាញ់ដល់ហើយអញចង់តែទៅវាយទៅអីចឹងទៅឲ្យវាធ្លាក់នរកអីអីអានឹងពេលខឹងវាចេះតែបន្តិចដាសាទៅចឹងហើយហើយដល់តែពេលឃើញដូចអ្នកអត់អ្នកឃ្លានអ្នករួងរបួសអ្នកលំបាកលំបិនអូយអាណិតខ្លោចចិត្តអាណិតយើងវាយឺតពេកគេណាត្រូវអាណិតឲ្យវាលឿនបន្តិចទៅអាណិតតាំងពីគេធ្វើបាបនឹងទៅឲ្យវាចេះអាណិតពីនឹងទៅកុំឲ្យឃើញគេធ្វើបាបយើងខឹងយើងស្អប់ ដល់ទៅទទួលអកុសលវិបាកបានយើងចេះអាណិតអាណិតតាំងពីធ្វើបាបនឹងចឹងទៅដើម្បី រក្សាចិត្តរបស់យើងឯនេះទេកុំឲ្យវាមានការក្រោតខឹងក្តៅក្រហាយតែខ្លួនឯងនោះពេលវេលាលមុំតែយើងរស់សុខឃើញ ក្នុងបរតនត្រ័យនៅតែមិនអាចរស់សុខឲ្យខ្លួនឯងបាននឹងវាខាតពេលណា ពេលនេះយើងត្រូវសពទទួលយកបរតនត្រ័យទទួលយកពធัวហើយនៅទៅមួម៉ៅក្តៅក្រហាយរឿងរ៉ាវអ្នករតីអីផ្សេងផ្សេងអាហ្នឹងយើងនៅ មានការចេះដឹងតិចតួចដូច្នេះពុទ្ធបរិស័ទយើងគឺកបបីនឹងបានសិក្សាឲ្យបានចេះដឹង ចំពោះសេចក្តី ពិតហ្នឹងចឹងតលតែដឹងសេចក្តីពិតបានចិត្តដែលប្រកបដោយកិលេសហ្នឹងវាអត់បោកប្រាស់យើងបាន យើងដឹងថានេះឧបាទានខណ្ឌ ដែលត្រូវលះបង់សម្ពុតជាចាស់ប្រៀបអញ្ចឹងព្រះនិព្វានដែលគួរឲ្យត្រេកអរចឹងយើងអត់ចាញ់បោកកិលេសទេចិត្តនឹងក៏ប្រសិជ្ជៈរាគៈហើយក៏ប្រព្រឹត្តទៅកាន់អនុបាតិសេសៈនិព្វានចឹងគឺថា ពុទ្ធបរិស័ទយើងឃើញទេចូលមកដល់កន្លែងដែលថា ដើម្បីឲ្យអ្នកដតីបានបរិភោគអានឹងនិយាយពីសង្កហៈសង្គ្រោះដល់អ្នកដតីសពគ្រប់សពអត់ឃ្លាននឹងឯងដូចជាសពរសិជនបានធ្វើនៅក្នុងលោកនឹងកកបាតកហមអីអីទាំងអស់នឹងជាការជួយសង្គ្រោះអំពីសពរសទៅទាំងអស់នឹងអានឹងឯងអានឹងហៅថាសង្កហៈទានសង្គ្រោះរួងគ្រោះខ្យល់ជូរខ្យល់កត្រាក់ទឹកលិចរាំងស្ងួតហួតឯងគ្រោះថ្នាក់អីអីទាំងអស់ហ្នឹង មួយទៀតគឺបូជាទានដែលយើងបូជាដល់ព្រះសង្ឃនេះដូចតែយើងរួមគ្នាកសាងកុដិសាលាព្រះវិហារនេះក៏ណាហ្នឹងឯងគឺថាជាការប្រព្រឹត្តយ៉ាងនេះឯងទេដែលអ្នកដតីនឹងឯងបាននៅសេចក្តីសុខហើយអត់មានបាបកម្មពីវេរាអីណាព្រោះយើងអ្នកប្រកេនតើយើងឲ្យតើយើងសង្គ្រោះតើអ្នកដតីនឹងអត់មានបានមកបោកប្រាស់យើងលួចប្លន់យកអីរបស់យើងទេ គឺថាអត់អត់មាន បាបកម្មពីវេរាអីទេអាហ្នឹងគឺក្នុងមេត្តាចិត្តដែលដែលយើងមានការអប់រំចម្រើនទៅ គឺថាទំនុកបំរុងមកដល់កុសលថ្នាក់ទានកុសលថ្នាក់សិលចឹងណាណសិលហ្នឹងគឺអភិយទានហ្នឹងឲ្យការមិនមានភ័យឲ្យជីវិតឲ្យទ្រព្យសម្បត្តិអ្នកដតីហើយថែមទាំងទានទៅទៀតនឹងទាំងអស់នឹងកុសលធម៌នឹងចម្រើនលូតលាស់ដោយអំណាចនៃសតិប្បដ្ឋានវិបស្សនា នឹងឯងសត្វលោកយើងដោយសារតែមិនដឹងបញ្ញខណ្ឌនឹងសង្ខារធัวនឹងគឺថាធ្វើដំណើរយឺតយ៉ាវមែនទែនទាំងក្នុងវដ្តសង្សារវល់តិរវល់ជាប់វល់ប្រកម្មគឺថាវដ្តសង្សារមិនដឹងទីបំផុតខាងដើមពីត្រឹមណារហូតមកហ្នឹងហើយក្រំតែទឹកភ្នែកដែលយើងយំសំទៅវាច្រើនជាងទឹក មហាសមុទ្រទៅទៀតនឹងគឺពុទ្ធិកាដែលសម្ដែងហើយម្នាក់ម្នាក់រួមសេចក្តីទុក លើសលប់ណាស់ទៅហើយកុំចាំបាច់យើងគិតឲ្យនរណាកើតទុករឿងអីទៀតប៉ុន្តែនៅពេលខឹងវាចេះតែចង់ឲ្យគេកើតទុកហ្នឹងហ្នឹងឯងអាហ្នឹងវាយើងយើង កាលណាមិនដឹងអាការខឹងនឹងតន់ទេយើងជឿទៀតយើងជឿថាឲ្យគេវិន័យទៅឲ្យគេស្លាប់ទៅឲ្យគេបាបទៅឲ្យគេធ្លាក់នរកទៅតាមចិត្តខឹងទេទាំងចិត្តខឹងកើតឡើងទេហ្នឹងឯងហើយយើងអត់ដឹងចេះជឿទៅជឿវាដូចជាចិត្តប្រកបដោយសេចក្តីស្រឡាញ់កើតឡើងអញ្ចឹងអូយស្អាតណាស់ល្អណាស់ទៅតាមនឹងអញ្ចឹងទៅវាដូចជាថាក្លៀនឆ្ងាញ់ណាស់ស្រឡាញ់ល្អទៅតាមនឹងអញ្ចឹងទៅយប់ យូរយូរដោយការដែលយើងឈឺឬក៏យើងទន្ទឹងរង់ចាំ សម្រាកសម្រានមិនលក់មកយប់3យាមរាប់គិតជាម៉ោង ដូចជាគ្នាហ្នឹងវាយើង សម្រាកសម្រានលក់អូយភ្លឺហើយឬក៏ជាប់លេងលបែងអីសបាយជក់ចិត្តអីចឹងទៅស្រាប់តែភ្លឺកើតបាត់លឿនអូយលឿនឃើញទេមកយប់ប្រហែលដូចគ្នា មានយូរមានយូរមានឆាប់អើយថ្ងៃ មួយថ្ងៃមួយថ្ងៃលឿនដល់ហើយអាហ្នឹងវាមិនមួយថ្ងៃមួយថ្ងៃលឿនហ្នឹងដោយសារយើងរស់នៅជាសុខសប្បាយណាសាកយើងឈឺមើលសាកយើងជាប់គុកមើលដូចសម័យលោកពួតមើលមួយឆ្នាំនឹងយូរមែនទេចឹងប៉ុន្តែប៉ុន្តែតាមពិត12ខែមួយខែ30ថ្ងៃមួយថ្ងៃ24ម៉ោងដូចតែគ្នាហ្នឹងប៉ុន្តែរឿងចិត្តឃើញទេរឿងចិត្តហ្នឹងវាអញ្ចឹងណាវាទៅជាយូរវាទៅជាឆាប់វាទៅជាលឿនវាទៅជា យឺតអីចឹងទៅផ្លូវដែលយើងមិនដែលស្គាល់ចូលមក7 8គីឡូហ្នឹងដូចយូរដល់ហើយចាំមើលទៅចេញទៅវិញដូចដូចឆាប់ហ្នឹងផ្លេតដល់គេណា8គីឡូដូចតែគ្នាវាទៅជាឆ្ងាយវាទៅជាចិត្តអញ្ចឹងទៅដូចដូចដូចចិត្តចេញវិញដូចចិត្ត ដូចចិត្តអីវាប្រវែងគ្នាសោះហ្នឹងអាហ្នឹងរឿងចិត្តហ្នឹងខ្ញុំណាគ្រាន់តែលើកឡើងដើម្បីឲ្យឃើញថាវាប្រព្រឹត្តទៅតាមអំណាចនៃសម្បយុទ្ធធัวដែលប្រកបជាមួយនឹងនឹងឯងមានសុខមានទុក្ខមានប្រញាប់មានមិនប្រញាប់អីអីហ្នឹងគឺថាអញ្ចឹងគ្រាន់តែជាឧទាហរណ៍ដើម្បីឲ្យយើងខំប្រឹងមករកការពិតដើម្បី គឺថាมันអាចចិត្តនឹងឯងបន្លំយើងបាន ថាអញ្ចេះថាអញ្ចោះទេតែកាលណាសេចក្តីពិតនឹងប្រកបដោយបញ្ញាហើយ គឺថាបញ្ចប់តណ្ហាត្រឹមប៉ុណ្ណឹងបញ្ចប់ការបោកប្រាស់ត្រឹមប៉ុណ្ណឹងអស់អវិជ្ជាត្រឹមតែប៉ុណ្ណឹងហ្នឹងឯងអត់មានរឿងស្រឡាញ់ស្អប់អីទៀតទេរឿងស្រឡាញ់ស្អប់ហ្នឹងរឿងចិត្តសាងរឿងឡើងឲ្យស្រឡាញ់សាងរឿងឡើងឲ្យស្អប់ទេទាំង ព្រោះណាគឺវានៅលើអាសੰយុទ្ធធัวដែលប្រកបជាមួយនេះបដិខៈសញ្ញាកើតឡើងសម្គាល់តែគួរឲ្យខឹងគួរឲ្យស្អប់ហើយដល់ទៅសុបសញ្ញាកើតឡើងសម្គាល់ថាគួរឲ្យស្រឡាញ់គួរឲ្យកង់ចង់បានណានៅពេលដែលសបាយរីករាយហ្នឹងពិភពលោកគួរឲ្យចង់រស់នៅហើយដល់ទៅពេលមួម៉ៅក្តៅក្រហាយកើតទុកភ័យខ្លាចភពលោកហ្នឹងមិនគួរឲ្យចង់រស់នៅទេចាំទៅមានរឿងខ្លះដល់ទៅសម្លាប់ខ្លួនទៀត អីអីអញ្ចឹងអានឹងឯងអ្នកដែលប្រព្រឹត្តហ្នឹងសិតតែជឿតាមចិត្តដែរដោយសារអីដោយសាររកការពិតខ្លួនឯងមិនតាន់ឃើញអញ្ចឹងបានគួរឲ្យរង្គៀសអាការអត់ដឹកនឹងមែនទេណា បងប្អូនពុទ្ធបរិស័ទទាំងអស់ត្រូវតែយើងមករកពធัวនេះឯងចឹងហើយដើម្បីទំនុកបំរុងដល់សតិបញ្ញា គឺយើងត្រូវយល់ថាសតិបញ្ញាអាស្រ័យនៅតែក្នុងមហាកុសលទេអត់មាននៅ ក្នុងលោភៈទុសៈមោហៈលោភៈទុសៈមោហៈគឺសិតទៅជាគ្រឿងបំផ្លាញសតិបញ្ញាទាំងគឺណាគឺធ្វើឲ្យបញ្ញាទុបពលគឺថាអន់ថយទៅតែមកដូច្នេះដើម្បីសន្សំសតិបញ្ញាគឺថាគ្រប់សេចក្តីល្អទាំងអស់សบายរីករាយទៅសុខស្ងប់ទៅ សរុបសេចក្តីមកពេលនេះជាពេលដែលយើងគួរតែមានសេចក្តីសុខហើយកុំសំរឿងដាក់ខ្លួនប៉ុណ្ណាដាក់បានទេកុំសំរឿងដាក់ខ្លួននឹងរឿងវាមិនចេះខ្វះទេចឹងចេះខ្វះទេវាយើងចេះតែសំយកមកដាក់ខ្លួននឹងវាដូចយើងចេះតែបរិភោគទៅអាមហូបផ្អូមក៏ចេះតែអូឃ្លានណាស់វប់វប់អាថ្នាំហួសដលេក៏ចេះតែលេបទៅ អាទឹកដោះគោនឹងជូរហើយស្អុយហើយក៏ចេះតែបរិភោគទៅតាមតែឃ្លានឡើយវាហើមពោះគឺនេះវាធ្វើទុកក្ពះពវៀនអីអីអញ្ចឹងណាអានឹងឯងរបៀបដូចជាថាអារម្មណ៍ក្នុងលោកនឹងដែលយើងមិនបានពិចារណាវាចេះតែកាន់យកមកកើតទុកទៅក៏យើងចេះតែមិនដឹងថាការកើតទុកនឹង មកពីការធ្វើទុកក្នុងចិត្តខុសវាចេះតែយើងនឹងត្រូវអញ្ចឹងទៅទៀតទៅអាស្រឡាញ់នឹងក៏ត្រូវអាស្អប់នឹងក៏ត្រូវអាចំណែននឹងក៏ត្រូវអាកំណាញ់នឹងក៏ត្រូវវាចេះតែគ្រប់គ្រងកិលេសទាំងអស់នឹងដោយសារអីដោយសារអយោនិសោមនសិកាមិនបានធ្វើទុកក្នុងចិត្តឲ្យត្រឹមត្រូវដល់រឿងអកុសលទាំងអស់នឹងតាមពិតគឺដោយសារការធ្វើទុកក្នុងចិត្តខុសទេតើ នឹងឯងយើងសិក្សាពធัวចេះធ្វើទុកក្នុងចិត្តត្រូវទៅគឺថាអ្វីអ្វីល្អមករកយើងទាំងអស់ចឹងអត់មានអ្វីអាក្រក់សម្រាប់យើងទេអារម្មណ៍នាំឲ្យធ្វើទាននាំឲ្យរក្សាសិលនាំឲ្យជ្រះថ្លានាំឲ្យសុខស្ងប់ដែលមាន មេត្តាហើយវាមានរឿងអីឲ្យយើងទៅខឹងស្អប់អ្នកណាទៀតចង់ពីវរៈអីទៀតបើមេត្តានឹងប្រទៅក្នុងអារម្មណ៍ជាទីស្រឡាញ់ទៅហើយនឹងករណាហើយនឹង បំណងនឹងឲ្យគេបានទីពឹងហើយនឹងដូច្នេះត្រូវចេះថែរក្សាសេចក្តីសុខរបស់ខ្លួនទាំងកុំឲ្យហួងហែងគ្រប់មុខហើយត្រូវសម្លឹងឲ្យឃើញថាបាត់អី បាត់ទៅវិនិច្ឆ័យអីវិនិច្ឆ័យទៅឲ្យតែយើងបាននៅក្នុងព្រះមច្ចរិយធម៌នេះបើយើងប្រាថ្នាព្រះនិព្វានផងម៉េចឬក៏ថាតែមាត់ទេក្រន់តែបាត់អីបន្តិចបន្តួចសំបីតែមជុលចេះនឹងក៏ហួងហែងអាណាយោរបស់អញឲ្យមាត់ចេះនិព្វាននិព្វាន និព្វានហ្នឹងគឺព្រមលះបង់ភព3មិនមែនគ្រាន់តែមកជុលចេះកបិតកោឬក៏ស្អីស្អីតិចតួចនឹងទេត្រូវលះបង់ទាំងអស់ ណាអានឹងបើវាសំនឹងដែលមាត់យើងថាព្រះនិព្វានឥឡូវតែមិនតាន់ដល់ព្រះនិព្វានទៅចុះយើងនិយាយត្រឹមតែស្លាប់ទៅក៏វាចោលទាំងអស់ដែរហ្នឹងហើយអានេះគ្រាន់តែយើងព្រមចោលមុនទៅហើយទេថាមិនក៏ព្រមចោលមុខទៅចោលដដែលហ្នឹងប៉ុន្តែអ្វីដែលយើងត្រូវគ្រប់គ្រងរក្សាសិលសមាធិបញ្ញានេះ នឹងឯងកុំឲ្យវាបាត់បង់ជីវិតដែលយើងបាននៅរស់ហើយហ្នឹងកុំឲ្យវាឥតប្រយោជន៍ធ្វើម៉េចអ្នកស្លាប់វាស្លាប់ទៅហើយយើងបានជានៅរស់ហើយគឺយើងប្រើប្រាស់ភ្នែកមើលបីដកតិចស្ដាប់ធัวកាយវិចារគ្រប់គ្រងដោយសិលអប់រំទូលមានចិត្តទៅអ្វីដែលយើងត្រូវឋិតនៅឲ្យជាមលុបឲ្យជាសពតែប៉ុណ្្នឹងទេអ្វីអ្វីផ្សេងផ្សេងវាមិនមែនតាមតែយើងចេះតែជឿទៅតាមចិត្ត ដែលប្រកបដោយកិលេសនឹងវាបោកថានៅនេះធ្វើយើងនៅនោះធ្វើយើងចេះតែអញ្ចឹងទៅទេវាអត់មានអ្នកណាទេទាំងអត់មានអ្នកណាទាំងអស់នឹងឯងតែវាវាជារឿងចិត្តដែលប្រកបទៅដោយលោភៈទុសៈមោហៈហើយអវិជ្ជាទិដ្ឋិមាននេះអីហ្នឹងដែលវាធ្វើឲ្យយើងវង្វេងច្រឡំជាប់ជំពាក់យឺតយ៉ាវក្នុងដំណើរដែលយើងដង្ហែព្រះអង្គទៅកាន់ព្រះនិព្វានអញ្ចឹងគឺថាយើង ត្រូវកំណត់ដឹងថាឲ្យតែយើងបានជីវិតនៅរស់ធ្វើទានសាសិលបានទានដែលធ្វើហើយយើងត្រេកអររីករាយតាម ក្រោយទៅសបាយហើយមានរឿងអីដែលយើង ត្រូវគិតឲ្យខូចដល់អបរាបរៈចេតនាយើងគិតដល់អ្នកដតីអញ្ចេះអញ្ចោះអីចឹងទៅនាំឲ្យខូចចិត្តណាខូចសេចក្តី ត្រេកអរក្នុងទានក្នុងសិលដែលយើងបានរក្សាធ្វើអី គឺយើងបានបូជាបរតនត្រ័យហើយគឺធ្វើឲ្យយើងមានសេចក្តីសុខដែលយើងត្រូវរក្សាជីវិតរបស់យើង បាននៅជួបជុំជាមួយសពរោះនៅស្ដាប់ធัวបានរៀនធัวបាននេះបើយើងត្រូវស្លាប់ទៅផងយើងទៅតវ៉ាជាមួយអ្នកណាទៅរោរឿងអ្នកណាយើងវាចិត្តទៅរោរឿងអ្នកដតីធ្វើអញ្ចេះធ្វើអញ្ចោះដាក់យើងនឹងប៉ុន្តែព្រះអង្គឲ្យយើងពិចារណាជារាដែលមានជាតិជាបច្ច័យ មើលមើលយើងយើងគិតទៅប្តឹងជារាហ្នឹងប្តឹងអ្នកណាបើតាមតែមានអ្នកណាមកធ្វើយើងចាស់ហ្នឹងអូប្តឹងណាប្តឹងណីហ៎មិនមែនព្រមចាស់ទេប៉ុន្តែយើងមិនដឹងតែប្តឹងអ្នកណាមើលមើលឈឺនេះទៀតធ្វើយើងຕົកធ្វើលំបាកខាតការងារអស់មាសអស់ប្រាក់ទៅស្រុកណាស្រុកណីពុះវះខែកទ្រូងដូបេះដូងអីអីអស់ប្រាក់រាប់ម៉ឺនដុល្លារអានឹងបើតាមអ្នកណាមកធ្វើយើងនឹងគឺថាសងសឹកណាណីហ៎ ហើយនឹងអ្នកដែលធ្វើឲ្យយើងស្លាប់ទៀតនឹងឯងថាអ្នកដែលមកសម្លាប់យើងយើងវាចេះតែរੂរឿងតាមនឹងចុះឲ្យដែលស្លាប់ទៅដោយរឿងដែលវាអត់មានអ្នកណាធ្វើយើងនេះនឹងឯងឧទាហរណ៍ដូចជាថាវាត្រូវស្លាប់ដោយយើងលងទឹកវាត្រូវស្លាប់ដោយសារបាត់វៈហេតុផ្សេងផ្សេងអីចឹងវាវាជារឿងយើងតែឯងអញ្ចឹងមើលមើលទាំងអស់ហ្នឹងហើយព្រះអង្គទ្រង់សម្ដែងសេចក្តីហ្នឹងណាដើម្បីឲ្យយើងចេះអប់រំចិត្ត កុំឲ្យយើងចិត្តតែរស់រឿងអ្នកណាអ្នកណារឿងអ្នកណាអ្នកណាហ្នឹងយើងគិតទេ តាមពិតអ្វីអ្វីនៅលើឧបាទានខណ្ឌនេះឯងបើអត់មានបញ្ញខណ្ឌកើតមកមានអ្នកណាសម្រាប់យើង មានអ្នកណាធ្វើឲ្យយើងស្លាប់ មានអ្នកណាដែលត្រូវស្លាប់មានអ្នកណាចាស់មានអ្នកណាឈឺមានអ្នកណាស្លាប់មានរឿងអីគឺវាតេតួងនៅលើឧបាទានខណ្ឌនេះឯងទាំងដែលជាអ្នកសម្លាប់យើងដែលជាអ្នកធ្វើឲ្យចាស់ឈឺស្លាប់ប៉ុន្តែដល់ទៅមានវិបស្សនាវាអត់ប្រកាន់បញ្ញខណ្ឌថាជាយើង ហើយហ្មងទាំង អស្ចារ្យមែនទេណាបញ្ញាដោះស្រាយឲ្យយើងមានសេចក្តីសុខគឺថាប្រគល់រឿងចាស់រឿងឈឺរឿងស្លាប់រឿងអកុសលវិបាកអីអីហ្នឹងទុកដាក់នៅលើបញ្ញខណ្ឌទាំងអស់គេសរសើរក៏ចំពោះឧបាទានខណ្ឌគេស្ដី ថានិន្ទាក៏ចំពោះឧបាទានខណ្ឌដល់ទៅកំណត់ដឹងនៅសច្ចធម៌តាមពិតទៅចិត្តនឹងវាឈប់បោក យើងបានណាបានសេចក្តីថាវាប្រសិជ្ជៈនៅអកុសលវាប្រសិជ្ជៈនៅរាគៈចឹងទៅវាមិនបានបោកឲ្យយើងត្រេកអរនឹងបញ្ញខណ្ឌ ទៀតទេគឺយើងបាន ដឹងច្បាស់នៅព្រះនិព្វាននឹងឯងដូចតែយើងមានភ្នែកដែលបកស្បែកទៅវាឃើញសម្ពុតថ្មីសល្អស្អាតច្បាស់អញ្ចឹងទៅយើងវាមិនអាចទៅច្រឡំទទួលយកសម្ពុតចិញ្ចាស់ខ្មៅកខ្វក់នឹងយកមកត្រេកអរទៅទៀតទេនេះគឺថាជា ការពិតដែលពុទ្ធបរិស័ទយើងត្រូវតែមានភ្នែកដោយខ្លួនឯង ហើយបើមិនអញ្ចឹងទេវាតាកតួងនឹងរឿងអ្នកដតីដែលបោកប្រាស់ហ្នឹងវាមកពីយើងងឹតភ្នែកខ្លួនឯងទេនឹងព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងអញ្ចឹងខ្ញុំមិនណាហូហែណាវែងឆ្ងាយមកឡើងច្រើនហើយមួយម៉ោងចិត្តកន្លះទៀតច្រើនណាស់ដូច្នេះបានទុកដាក់ប្រាក់វិជាពធទេសនាទៀត